អឺហនស៊ីមកណាក៏ជាអ្នកបានស្ដាប់នៅប្រធមដែលព្រះអង្គគ្រូបានបង្រៀនជាច្រើនដែរហើយ តែកណានៅមានចម្ងល់មួយកណាធ្លាប់បានចូលទៅរៀនភាសាចិន នៅព្រះវិហារចិនតៃវ៉ាន់ដែលគេគោរពលើសាសនាតោថ្វាយបង្គំព្រះ ដែលធំលើសគេ គឺព្រះម៉ែឡៅឡៅម៉ូហើយ ព្រះ ដែលធំបន្ទាប់គឺព្រះសេអាមេត្រីអ្នកខ្លះហៅថា តាកប៉ោងកំប៉ោង នៅក្នុងជំនឿនោះគេថាសត្វល្អិតល្អិតដូចជាមូសស្រមោចជាដើម មនុស្សយើង សម្លាប់វា យើងមិនបាបទេ ព្រោះសត្វទាំងនោះសុទ្ធតែជាសត្វដែលត្រូវកើតឡើង ដោយបំណែកតូចតូចនៃដួងព្រលឹងរបស់មនុស្សដែលទទួល បាបធ្ងន់ធ្ងរដល់ថ្នាក់ព្រលឹងបែកខ្ញែកពេលស្លាប់ទៅ។ ដូចជានៅតទៅក្រោមទៀតមិនមិនឃើញទេអឺឃើញតែប៉ុណ្្នឹងអានឹងយើងគ្រាន់តែគិតមនុស្សជាគិតទៅណាគិតដើម្បីអភ័យទោសឲ្យខ្លួនឯងកុំឲ្យវាភ័យព្រោះ រស់នៅនឹងវាត្រូវប៉ះពាល់ជីវិតសត្វអីចឹងគ្រាន់តែគិតមិនឲ្យភ័យតែប៉ុណ្្នឹងឯងបើតួបញ្ញាកើតឡើងនឹងនឹងលែងបែងចែកអញ្ចឹងឯងនៅពេលដែល យើងអភ័យឲ្យសត្វណា វត្ថុបំណងដែលព្រះសម្មាសម្ពុទ្ធឲ្យយើងចម្រើនមេត្តាចំពោះសត្វមិនបើយើងត្រូវចម្រើនមេត្តាចំពោះសត្វមិនបើយើងត្រូវចេះអាណិតសត្វទួធមករុណានិងមុទិតាយើងមកវិភាគធមវិញពាក្យតស័តមានន័យថា ជាពពួកដែលជាប់ចម្ពាក់ចម្ពាក់នឹងអីខ្លះជាពិសេសចម្ពាក់នឹងជីវិតសត្វតូចសត្វធំជីវិតមានមួយដូចគ្នាហេតុអីបានយើងចាំបាច់ចែកថា សម្រាប់សត្វធំបានបាបហើយសម្រាប់សត្វតូចមិនបាប ជាគំនិតដែលយើងបែងចែក បាបមិនមែននៅលើសត្វទេ បាបវានៅលើចេតនាសម្លាប់ឃើញទេអញ្ចឹងមិនពួកហ្នឹងវិនិច្ឆ័យអត់បាន ទេវិនិច្ឆ័យអត់ត្រូវទេ ថាទៅស៊ីបន្លែបានមិនបាបស៊ីសាច់បាបឃើញទេទៅប្រច្រាស់ចឹងវិញពីព្រោះតើកាលណាបរិភោគសាច់ចូលរួមចំណែក ជាមួយអ្នកសម្លាប់ថ្មថាអ្នក ធ្វើអីបើយល់ថាគ្រាន់តែបរិភោគសាច់ចូលរួមចំណែកជាមួយអ្នកសម្លាប់អ្នកធ្វើអីក៏ចូលរួមដែរឧទាហរណ៍ថាខ្ញុំអត់ហ៊ាន ធ្វើអីទាំងអស់ខ្ញុំធ្វើការងាររដ្ឋស្មោះត្រង់អឺមិនកេងប្រវាញ់ប្រាក់ខែបានប៉ុណ្ណា ខ្ញុំយកប៉ុណ្ណឹងអូអត់ប៉ះទេសួរថាលុយរដ្ឋបានមកពីណាខ្លះគ្រប់ក្រសួងទាំងអស់ខាងនេសាទ ក៏ត្រូវបងពុនជូនរដ្ឋណាត្រីលើសពីសម្ោចណាលើសពីមូសហ្នឹងចាត់ជាបាបដែលអ្នកនិយាយនោះអ្នកសម្លាប់គោលក់ក៏ត្រូវ មានចំណែកបងពុនឲ្យរដ្ឋចឹងលុយដែលអ្នកយកពីរដ្ឋហ្នឹងគឺជាលុយស្អាបទាំងអស់ផឹកឆ្នាំពេទ្យមុននឹងបានឆ្នាំពេទ្យសម្រាប់អ្នកផឹកហ្នឹងគឺយកសัตว์យកទៅពិសោធន៍មានសัตว์ទន្សាយ មានសត្វកដោហ្នឹងដែលលើសពីហ្នឹងអញ្ចឹងអ្នកផឹកថ្នាំពេទ្យចូលរួមចំណែកក្នុងការសម្លាប់សត្វព្រោះគេយកសត្វទៅពិសោធន៍ដាំបន្លែយើងថាហូបបន្លែពេលភ្ជួរដីមិនមែនប៉ះទៅចលែនអាចប៉ះសត្វធំជាងចលែនមានពស់មានក្អែបចឹងអ្នកបរិភោគបន្លែឈ្មោះថាចូលរួមចំណែកសម្រាប់សត្វក្នុងដី ស្លៀកសម្លៀកបំពាក់ដែលធ្វើពីសូត្រឈ្មោះថាអ្នកចូលរួមចំណែកក្នុងការសម្លាប់តង្កូវនាងរាប់លានអ្នកទៅទិញផ្ទះនៅគេបុកគ្រឹះប៉ះលំនៅឋានរបស់សัตว์យ៉ាងហោចមានកដោមានសัตว์អីធំធំជាងមូសសម្រាប់ដែលអ្នកគិតចឹងឈ្មោះថាអ្នកចូលរួមកំតិចលំនៅឋានរបស់សัตว์អ្នកបើកតាមផ្លូវ ផ្លូវនឹងទម្រាំតែបានផ្លូវនឹងកោះកាយផ្លូវនឹងដឹងកាន់សัตว์ងាប់ប្រមាណអញ្ចឹងអ្នកបើកតាមផ្លូវមានន័យថាគំត្រួតការសម្លាប់សัตว์តាមផ្លូវអកិសនីរ៉ែនេះដែលធ្វើឲ្យកើតជាអកិសនីខួងដីមិនដឹងថាងាប់សัตว์អស់ប្រមាណទេរួចខ្លួនទេបើគិតអញ្ចឹងឃើញជាបញ្ញាថ្នាក់គិតទេវាមិនមែនជាតួបញ្ញាជាសភាវៈឃើញដល់ ធัวដែលកើតសមហេតុផលតាមច្បាប់លក្ខណៈធម្មជាតិគិតតាមតួបញ្ញាជាលក្ខណៈធម្មជាតិសត្វទាំងឡាយសុទ្ធតែមានសិទ្ធិរស់ព្រោះអីបើសត្វនឹងវាអត់ចេះភ័យបើសត្វនឹងវាអត់ចេះខ្លាចបានយើងថាមូសនឹងសម្រាប់ទៅវាអត់បាបទេ សត្វទូចទូចនឹងសម្រាប់អត់បាបទេឥឡូវសត្វទៅប៉ះវាបន្តិចវារត់អត់ហេតុអីបែបវារត់វាភ័យវាចង់រស់ឃើញវាជា តម្រូវការចង់រស់ដូចគ្នាដែរ បើសម្លាប់អត់បាបឲ្យមានចេះអូយខ្ញុំកើតមកតូចតូចខ្ញុំពិបាកជួយសម្លាប់ខ្ញុំបន្តិចមកអាហ្នឹងក្រៃលោថាវាអត់បាបចុះណាប៉ុន្តែទីវារត់ណារត់ណីរុយអីក៏ដោយវារត់ណារត់ណីហ្នឹងប៉ុន្តែបើយើងត្រូវសម្លាប់មិនរស់លេះថាបាបមិនបាបទេអាហ្នឹងវាកិច្ចចាំបាច់ដែលយើងត្រូវសម្លាប់អាហ្នឹងយើងជិះអត់បាននឹងរឿងរបស់យើងទេប៉ុន្តែមកវិនិច្ឆ័យថាសត្វនេះ គួរសម្លាប់សត្វនេះមិនគួរសម្លាប់ no អ្នកឯងគិតខ្លួនឯងទេ ព្រោះអ្នកឯងមិនបានកើតជារុយ បើអ្នកនៅក្នុងសភាពជារុយគេបង្កើតច្បាប់ថាសម្លាប់រុយមិនមិនបាបអ្នកលឺអញ្ចឹងណាយកចិត្តអ្នកទៅដាក់ក្នុងនឹងមើលហ្នឹងហើយជាច្បាប់នៅ ក្នុងសង្គមអ្នកធំអាចសម្រេចបានណាមានខុសអីពីរបបកុម្មុយនីសអ្នកធំអត់អីធ្វើអីបាន អ្នកតូចធ្វើអីអត់បានអត់ឈ្នះគេយុទ្ធធរមិនបាច់និយាយដល់សត្វទេមនុស្សរស់នៅក្នុងសង្គម ចឹងមួយថ្ងៃមុនថ្មជិះ Uber ទៅជួបអឺអឺអ្នករត់ Uber មកពីហុងកុងគាត់និយាយពីចិន ស្លាប់ហប់រហយមិនមិនហុងកុងណា នៅឆៃណាទាំងមូលហ្នឹងឲ្យតែអ្នកណានិយាយអីអ្នកណាអីហ្នឹងគឺបង្កើតព្រឹត្តិការណ៍ឲ្យស្លាប់ថាលុតទឹកថាលុតពីលើផ្ទះ ថាចងក៏ប៉ុន្តែគេរៀបចំឲ្យអញ្ចឹងមកគាត់ថាកុំនេះ គឺ government can do what they want people cannot do anything អញ្ចឹងច្បាប់មួយ ដែលត្រូវ អ្នកមានអំណាចធំបង្កើត សម្រាប់ការពារគ្នាឯងហើយប្រជាជនអត់មានសិទ្ធិតវ៉ាហ្នឹងពីព្រោះអីអឺធ្វើម៉េចទេយើងប្រជាជនសម្រាប់តងាប់អញ្ចឹងយុត្តិធម៌ដែរតែវាអត់យុត្តិទេអឺដូចរហូតដល់ធ្វើជាសាសនាហើយមកវិនិច្ឆ័យថាអ្នកអាសត្វធំធំបានសម្លាប់ទៅបាបអាសត្វទូចទូចសម្លាប់អត់បាបអូយុត្តិធម៌ដែរ ប្រើបញ្ញាញាណតិចមើលវាមិនយុត្តិធម៌ទេហ្នឹងហើយប៉ុន្តែគេមានសិទ្ធិយល់យ៉ាងណាគេសម្រេចអញ្ចឹងទៅហើយប៉ុន្តែបើអង្គុយពិចារណាបន្តិចទៅបើសัตว์ដែលយើងសម្លាប់រហូតដល់គេនៅក្នុងនឹងនៅក្នុងសាសនាដែលលើកឡើងបើនៅក្នុងសាសនាខ្លះមិនបាច់ដល់សัตว์ទូចសัตว์ណាដែលគេសម្លាប់ជាចំណីអត់បាបឃើញខុសគ្នា ក្បាលគិតអាហ្នឹងវាមិនមែនជាការត្រាស់ដឹងទេមិញមិញមិញលើកថាមូសសកោចរុយបំណែកតូចតូចអីអីមិនបាបតែក្នុងសាសនាផ្សេងទៀតនិយាយថាសត្វដែលសម្លាប់ធ្វើចំណីមិនបាប ទេពីព្រោះព្រះ បកើតមកដើម្បីឲ្យជាចំណីគេឃើញខុសគ្នាបាត់ which is right ក្បាលមនុស្សអ្នកគិតណាគ្មានព្រះណាមកគិតទេព្រោះមនុស្សគិតឲ្យខ្លួនឯងធូរ អានឹងនៅក្នុងតៅនៅក្នុងអីរៀងគ្រាន់បន្តិចថាអាសត្វធំរួចខ្លួនចុះព្រោះសម្រាប់សត្វធំទៅវាបាបសម្រាប់អាសត្វទូចទូចតែនៅក្នុងសាសនាធំធំដល់ច្រើនទៀតមិនបាច់ថាឈ្មោះនេះអ្នកកាន់សាសនានឹងដឹងហើយសម្រាប់ដើម្បីបរិភោគបើសម្រាប់អត់បរិភោគបានបាបបើសម្រាប់បរិភោគអត់អីព្រោះជាតម្រូវការអូចេះអីចេះម៉េះ ហ្នឹងហើយមានសាសនាខ្លះបង្រៀនឲ្យឲ្យពួរពេលពេលសម្រាប់សัตว์ហ្នឹងឲ្យធ្វើវាឲ្យឈឺទៅអាជើងវាម្ដងបន្តិចម្ដងបន្តិចទៅកុំសម្រាប់វាភ្លាមភ្លាមឲ្យវារៀងកុំឲ្យមកកើតជាសัตว์ហ្នឹងទៀតឲ្យវាទៅកើតមនុស្សម្ដងអីក៏ចេះម៉ែហ្នឹងហើយគិតមើលអញ្ចឹងមិនខុសពីសាសនាដែលបងអូនម្នាក់លើកឡើងនេះហើយឃើញឃើញអញ្ចឹង ស្អីដែលកើតឡើងដោយមនុស្សអង្គុយគិតសរសេរ it's not the reality of life វាមិនមែនជាសច្ចៈធម៌មែនទែនដែលគួរឬមិនគួរតាមលក្ខណៈបញ្ញាដែលពិចារណាឃើញទេនៅលើមនុស្សអ្នកសេហ្នឹងសភៅទាំងអស់ហ្នឹងកពីទាំងអស់ហ្នឹងអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គថាគុំ ជឿគ្រាន់តែមាន it was written in your religion book religious book កុំជឿគ្រាន់តែថាអានឹងគឺសរសេរនៅក្នុងសភៅសាសនារបស់អ្នកត្រូវឆ្លង កាត់ការពិចារណារបស់អ្នកចឹងលើโลกនេះគ្មានអីឆ្លាតជាងបញ្ញាញាណរបស់មនុស្សឯងឲ្យតែមនុស្សដាក់ចិត្តអង្គុយគិតពិចារណាពិសោធន៍ហើយងាយស្រួលហ៎ ងាយស្រួលថាដូចខុងជឺក៏និយាយដែរមិនគួរធ្វើស្អីទៅលើ អ្នកដតីដែលអ្នកមិនចង់ឲ្យគេធ្វើមកលើខ្លួនឯងហ្នឹងខុងជឺនិយាយប៊ូដាសេតអត្តានឹងឧបមាកត្វាអ្នកហនិយនិខេតយេឃើញទេបើអ្នកធ្វើខ្លួនឯងជាឧបមាហើយអ្នកមិនគួរបៀតបៀនឬក៏ប្រហារសត្វដតីឡើយសឹងសត្វដតីណាក៏ដោយឲ្យតែគេចង់រស់ឃើញទេឃើញ perfect ទេប៉ុន្តែមនុស្ស ចាំទៅថាអ្នកណា អ្នកបង្កើតច្បាប់តែងតែធ្វើឲ្យខ្លួនឯងស្រួលតែងតែធ្វើឲ្យគេពិបាកឧទាហរណ៍ច្បាប់ប្រុសច្បាប់ស្រីខ្មែរយើងចោះច្បាប់ប្រុសធូរជាង ច្បាប់ស្រីហេតុអីមកពីប្រុសអ្នកតែងច្បាប់អញ្ចឹងត្រូវអភ័យឲ្យខ្លួនឯងឲ្យស្រីនឹងតឹងជាងអញ្ចឹងអូដល់ស្រុកនេះស្រុក Queen ស្រុកស្ដាច់ស្រីមានសិទ្ធិជាងឲ្យតែមនុស្សអ្នកធ្វើអាច្បាប់នឹងស្រែកគេថាទេ នឹងប៉ុណ្ណឹងអឺបើហើយស្មា មិនជាអីទេគ្រាន់តែប្រហើបគំនិតប៉ុណ្ណឹងថាស្អីក៏ដោយវាមិនលើសពីការគិតនិងការពិសោធន៍របស់យើងទេ ខុមសុខខន់ថ្វាយគុំអីសពគ្រប់មកកណាឃើញលោកនៅអាមេរិកកាត់ស្បង់ជាពោធ្វើជាខោនិងអាវតើខុសវិន័យខុសហើយអានឹងមានត្រូវអីលោភៈមូលចិត្តដួងទី1 ត្រូវដែរឬទេតើសិលដាច់នៅខណៈដែលដឹងហើយសុខៀងហុងសួរថាតើកម្មផលអ្នកដែលកើតមកគោហើយថ្លង់តើជាតិមុនគាត់បានសាងកម្មអីឲ្យដឹងថាអីហ្មងហ្នឹងគឺយើងដឹងមិនច្បាស់ទេពីព្រោះយើងគ្មានអតីតតាំងសញ្ញាណក៏ប៉ុន្តែយើងអាចដឹងត្រឹមថា វាមិនមែនជាផលរបស់កុសលកម្មទេ វាពិត ជា ផលរបស់អកុសលយើងដឹងតែប៉ុណ្្នឹងប៉ុន្តែរតកម្មអីហ្នឹងយើងដឹងវាមិនច្បាស់ទេប៉ុន្តែក្នុងកុសលគ្រាន់តែបរៀនថាអ្នកដែលកើតមកគួរថ្លង់ឬក៏កាយវិការអវយវៈអាអវយវៈមិនគ្រប់គ្រាន់ហ្នឹងគឺបដិសន្ធិដោយកុសលជា អោមកោមកៈកុសលអោមកោមកៈកុសលហ្នឹងគឺកុសលដែលមានកម្លាំងតិចឬថាពេលដែលយើងធ្វើកុសលហ្នឹងវាមិនល្អចប់ចុងចប់ដើមជាការល្អតែពីដំបូងក្រោយមកយើងបន្ទុះតោះយើងឡើងជ្រះថ្លាវិញទៅធ្វើឲ្យកុសលហ្នឹងវាអត់ពេញលេញពីព្រោះកុសលដែលពេញលេញហ្នឹងវាត្រូវប្រកបដោយកាល4 បពចេតនាក៏ល្អកំពុងធ្វើក៏ល្អធ្វើលួចរួចហើយក៏នៅតែពេញចិត្តនៅក្នុងសេចក្តីល្អនោះហើយរហូតច្រើនឆ្នាំទៅក៏នឹកឡើងនៅតែជ្រះថ្លាបើប្រៀបទៅដូចស្រូវពេញទឹកចឹងពេញទឹកល្អវាឲ្យផលពេញចឹងទៅហើយដល់ទៅកុសលដែលឲ្យកើតគួរថ្លង់ឯជាដើមហ្នឹងអមកមកកុសលច្រើនតែជ្រះថ្លាតែពីដំបូង មានន័យសบายចិត្តដូចថាឲ្យទៀនដល់អ្នកក្រអីចឹងសบายចិត្តឲ្យពីដំបងកំពុងឲ្យក៏ជ្រះថ្លាដែរប៉ុន្តែឲ្យរួចហើយខឹងប្រមាថគេយកអានេះឲ្យស៊ីមិនចេះខឹងមើងងាយគេចឹងទៅវាធ្វើឲ្យអកុសលដែលចិត្តអនុគ្រោះហ្នឹងវាថយអញ្ចឹងកុសលបែបហ្នឹងធ្វើឲ្យកើតគោថ្លង់ឬក៏កើតមកវាមិនគ្រប់អីចឹងទៅអាហ្នឹងមានសម្ដែងនៅក្នុងផលរបស់កុសលហ្នឹងចឹងតែឲ្យអាត្មាទៅចង្អុលថាកម្មអី ត្រូវទៅផ្ទះកភ្លៀងគេអីត្រូវទៅធ្វើឲ្យគេថ្លង់ពីជាតិមុនអីអាហ្នឹងយើងហួសវិស័យដែលយើងគិតឃើញហើយផលរបស់កម្មជាអចិន្តាយៈកន្លែងហ្នឹងបន្តទៀតព្រះបុត្រាកាលពីថ្ងៃសុក្រមុនខ្ញុំកណាបានសួរសំណួរដល់លោកគ្រូដែរតែដល់ស្ដាប់វិញអត់ឮវិញសោះមិនយ៉ាងម៉េច មិនដឹងយ៉ាងម៉េចទេហើយសំណួរនោះខ្ញុំកណាសួរថារាល់បនទៀនត្រូវតែរាប់បាតមែនលោកគ្រូចាបើអាចជួយឆ្លើយម្ដងទៀតធាតពិតទៅ ការដាក់បាតវាជាកិច្ចវត្តរបស់ភិក្ខុសង្ឃដែលត្រូវដើរបិណ្ឌបាតរាល់ថ្ងៃទេវាមិនពិធីទេមែនទេណោះចឹងណារឿងពិធីហ្នឹងមនុស្សអ្នកធ្វើអញ្ចឹងបើពិធីមនុស្សអ្នកធ្វើ រាប់ក៏បានមិនរាប់ក៏បានពីព្រោះវាមិនមែនជាវិន័យបញ្ញត្តិស្អីក៏ដោយដែលមនុស្សអ្នកធ្វើ មនុស្សអ្នកអត់ធ្វើក៏បានដែរវាមិនមែនជាវិន័យបញ្ញត្តិទេបាទឧទាហរណ៍ថាយើងមុនលោកធ្វើពិធីអីចឹងទៅអាថ្ងៃវាចិត្តដល់ហើយវាយើងជាប់រាប់បាតសិនវេសិនអីសិនលោកអត់ចង្ហាន់អានឹងមិនមានបញ្ញាទេចឹងជាចម្លើយហើយណាធ្វើក៏ធ្វើទៅមិនធ្វើក៏ហីទៅពីព្រោះរឿងហ្នឹងរឿងមនុស្សអ្នកធ្វើ មានពាក្យប៉ុនអីទេលោកសំខាន់តែគេមុនទៅឆាន់វត្ថុបំណងគឺឲ្យឆ្អែតតែប៉ុណ្្នឹងឯងអូនេះសំណួរតពីមុនដែលថាបងស្រីជាពាក្យលុយគេបខំឲ្យនាងរៀបការជាមួយម្ចាស់បំណុលដោយប្រាប់ទៅគ្រួសារថាតែថាគេអ្នកមានហើយគ្រួសារឪពុកម្ដាយហ្នឹងក៏បខំឲ្យនាង ការដែរដោយឃើញថាគេអ្នកមាននៅនេះតមកទៀតតែមិនឃើញសំណួរវគ្គក្រោយ នាងមានជំងឺបេះដូងត្រូវវះកាត់កណាចុងនេះដូចមិនមែនទេអូនហ្នឹងឯងកណែចង់សួរលោកម្ចាស់គ្រូថាតើបងស្រីដែលយកប្រាក់គេហើយបង្ខំប្អូននោះ មានបាបដែរឬទេហាអាត្មាមិនមែនមិនគិតថាអ្នកសួរនឹងមិនដឹងទេប៉ុន្តែចង់ឲ្យអាត្មានិយាយទៅគេលោកគេភ័យអ្នកទាំងអស់គ្នាក៏អាចឆ្លើយបានដែរថាអំពើនឹងបាបឯបុណ្យអឺ តិចតិចខ្ចីលុយគេហើយអត់មានអីសងគេដើម្បីលួងចិត្តគេយកប្អូនស្រីទៅឲ្យគេនោះណាបាបឯប៉ុនថាមើលបាច់ខ្មែរឆ្លើយទេហើយតើប្អូនស្រីដែលត្រូវបង្ខំនោះមានបាបកម្មអ្វីបានជាត្រូវមាន អាបាបអីនោះខ្មែរមិនដឹងទេ តែមិនមែនរឿងផលល្អទេបើគាត់មាន ផលល្អគាត់មិនជួបចឹងទេតែឲ្យដឹងតែជាស្អីមកហ្នឹងដឹងច្បាស់ទេអាហ្នឹងបើសិនជានាងស្លាប់តើនាងទៅកើតទីណាអាហ្នឹងរត់តែអត់ដឹងទៀតណា រឹតទៅអត់ដឹងទៀតហើយនឹងបញ្យល់មិនក៏មិនច្បាស់ដែរសួរសាររឿងអត់ដឹងអាជាតិមុខហ្នឹងវាមិនដឹងឲ្យបញ្យល់ថាម៉េចនឹងថាសូមឲ្យអាត្មាហ្នឹងបញ្យល់ឲ្យច្បាស់ថាជាតិមុនធ្វើបាបអីអត់ដឹងហើយចុះងាប់ទៅទៅកើតស្លាប់ទៅទៅកើតឯណាអាហ្នឹងក៏អត់ដឹងដែរវាស្រេចថាថាទៅគាត់សន្សំកុសលបែបម៉េចនៅឥឡូវនេះតើគាត់រៀនបដិបត្តិអប់រំផ្លូវចិត្តគាត់បែបណាអាហ្នឹងអាហ្នឹងអាច អាចថាជួយបានដោយថាក្នុងស្ថានភាពបែបហ្នឹងតើប្អូនហ្នឹងក៏បីធ្វើចិត្តបែបណា អាហ្នឹងបើបានជួបគ្នាអាអាចជួយបញ្យល់បានប៉ិនបើចង់សួរថាកម្មពីមុនស្អី it's over ភិក្ខុអគ្គបណ្ឌិតោ ណាខ្ញុំណាទទួលការគោរពរួចហើយហើយ សួរថាអាចារ្យគាត់និយាយថាមនុស្សយើងស្លាប់ទៅស្លាប់ទៅកាយចំណែកចំណែក6ទៀតគឺប្រានចេតចេតនឹងស្អីគេចេតចេតសឹកឬឃើញតែចេតអញ្ចឹងចេតភូតចិត្តវិញ្ញាណបញ្ញាសញ្ញា នៅទៅកើតនឹងនិយាយច្រើនហើយទេបើដើម្បីកំចាត់បងនៅ ទិដ្ឋិហ្នឹងវាទល់តែយើងសិក្សាពីដំណើរចិត្តហ្នឹងកុំគិត អាជាតិក្រោយគិតអាជាតិហ្នឹងចិត្តវាកើតលត់មិនបើឃើញដំណើរចិត្តកើតរលត់មិនមិនមែនតែចិត្តទេបញ្ញខណ្ឌវាកើតរលត់មិននៅក្នុងនៅក្នុងពេលហ្នឹងណានៅក្នុងពេលហ្នឹងនៅឥឡូវហ្នឹងបើយល់ឥឡូវហ្នឹងយល់ធัวឥឡូវហ្នឹងកុំចាំស្លាប់យើងទៅវិភាគពេលស្លាប់ហ្នឹងយើងវាអស់អីទៅគិតឯពេលហ្នឹងតែឥឡូវនេះហ្នឹងហើយ មានស្អីដែលនៅដដែលមួយវាលត់បាត់ហើយយើងមើលដូចជាទឹកជ្រោះដែលវាហូរយើងមើលហ្នឹងវាដូចនៅដដែលប៉ុន្មាននៅដដែលណាទឹកមុនទៅបាត់ហើយណាប៉ុន្តែសារវាហូររាល់ថ្ងៃទៅយើងចេះថាទឹកហូរទាំងយប់ទាំងថ្ងៃហូរទាំងយប់ទាំងថ្ងៃដូចទឹកនៅហ្នឹងមិនមានណាជីវិតហ្នឹងហូរទៅបាត់រហូតរាល់ថ្ងៃហូរទៅបាត់ នេះអាដៃខ្ញុំណានៅនេះណាចិត្តកំពុងគិតដល់លើកដៃនេះអញ្ចឹងចិត្តហ្នឹងវារុញឲ្យដៃហ្នឹងលើកទៅនឹងអញ្ចឹងអាហ្នឹងចិត្តមួយណារុញឲ្យឲ្យឲ្យដៃហ្នឹងលើកនៅនឹងហើយវាលត់ទៅបាត់អញ្ចឹងចិត្តថ្មីកើតអញដាក់ដៃទៅនេះអញ្ចឹងចិត្តហ្នឹងប្រជាអាចិត្តប្រជាដៃឲ្យទៅនេះចិត្តផ្សេងទៀតអាចិត្តមុនហ្នឹងលត់បាត់ហើយអចិត្តដែលឲ្យក្តាប់ដៃហ្នឹងចិត្តផ្សេង ដល់ប្រឹងលាដៃមកវិញអាចិត្តដែលឲ្យក្តាប់ហ្នឹងឡុតបាត់ហើយចិត្តថ្មីទៀតវាឲ្យលាទៅมันខុសពីម៉ាស៊ីនឡានទេមកភុចមកភុចដែលវារុញឡានទៅហ្នឹងអាប្រេងធម្មពលភ្លើងដែលវាឆេះតាមកំពង់ស៊ីម៉ាំងវាភុចភុចភុចភុចភុចភុចភុចភុចភុចភុចភុចវិលទៅហ្នឹងមិនមែនភ្លើងទៅដែរទេវាលុតបាត់អស់ហើយអាភ្លើងមុនលុតបាត់អស់ហើយតែយើងអាចនិយាយបានទេ ថាអាភ្លើងឆេះក្នុងម៉ាស៊ីនតាំងពីដំបូងហ្នឹងវារត់ទៅឆេះទៀត ទះបើកពីពោធិ៍សាត់ទៅដល់ភ្នំពេញអាតួភ្លើងតួធម្មពលដូចចិត្តនឹងចឹងបច្ចេះគឹងគឹងគឹងចេញតាមពងសម្ាំងអាភ្លើងវាទៅជាផ្សែងអស់ហើយអាភ្លើងនោះទៅជាផ្សែងអស់អាភ្លើងដែលរុញវាស្តង់ឲ្យវិលហ្នឹងវាទៅជាផ្សែងអស់ហើយបើកមកដល់ពោកំពង់ឆ្នាំងអស់ប្រេងចាក់ប្រេងថែមទៀតឆេះទៅទៀតសួរអាធម្មពលភ្លើងដែលរុញ ដែលរុញឡានមកដល់កំពង់ឆ្នាំងនឹងឬដែលវារុញឡានឲ្យមកដល់ពេញទៀតនេះថាមែនទេគឺភ្លើងថ្មីប៉ះប្រេងថ្មីវាឆេះថ្មីទៀតប៉ះប្រេងថ្មីវាឆេះថ្មីទៀតអញ្ចឹងហើយយើងចាំគិតដល់ឡានខូចអាធម្មពលវាទៅណា គិតវាមិនឃើញទេគិតអាអាកំពុងតែឆេះហ្នឹងឲ្យឃើញលែងឆ្ងល់អាពេលឡានខូចហើយដូចគ្នាព្រះសម្មាសម្ពុទ្ធឲ្យយើងរៀនឧទយពៈយ៉ាងឥឡូវហ្នឹង ឥឡូវហ្នឹងបើនៅតែអញមិញហ្នឹងអញឥឡូវអញដដែលមានន័យថាយើងអត់យល់ទេហើយបើអត់យល់ហ្នឹងទៅច្បាស់ណាស់ថាពេលងាប់ហ្នឹងឆ្ងល់ចឹងបានក្នុងគាថាមួយ ព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាយោវៈសៈសតੰជីវេអបះសੰឧទយពៈយ៉ាង បុគ្គលណារស់នៅអស់100ឆ្នាំក៏ប៉ុន្តែអបះសੰ អត់ឃើញបាសៈនឹងឃើញអបាសង្អត់ឃើញមិនមែនបើកព្រេកមើលណាតួបញ្ញានេះវាអត់ឃើញឧតយពៈយ៉ាងនៅការកើតនិងការរលត់នៃរូបធម៌និងនាមធម៌អត់ឃើញអត់ឃើញការរលត់ពេលណាអត់ឃើញឥឡូវហ្នឹងអត់ឃើញតាំងពីយូរមកមិនដែលឃើញរលត់ម្ដងនៅអញរហូតការរស់របៀបហ្នឹងព្រះអង្គថាអត់ប្រសើរអីបន្តិចពួកអត់ដឹងវាច្រឡំមក អេកាហੰជីវិតੰសាយោបសតោឧទយបយ៉ាងចំណែកបុគ្គលឯណារស់តែមួយថ្ងៃឯងក៏ប៉ុន្តែមានបញ្ញាឃើញច្បាស់នៅការកើតនិងការរលត់អញ្ចឹងយើងត្រូវដឹងឲ្យច្បាស់អាពាក្យការរលត់ហ្នឹងវាមិនមែននៅដដែលបើនៅដដែលមិនហៅថាលត់ដូចភ្លើងបើបើនៅដដែលមិនហៅថាលត់រូបធម៌នេះមិនទៅវាកើតរលត់រាល់ថ្ងៃ ការរលត់រាល់ថ្ងៃហើយបើវារលត់ហើយបានស្អីទៅកើតទៀត មិនបាច់ពេលងាប់ទេអាំសិលមិញមានមកកើតទៀតឯណាឃើញអាស្អីដែលយើងភ្លេចគឺវាឆឹងហ្នឹងវាមានមកទៀតឯណារឿងស្អីខ្លះដែលយើង experience មកតាំងពីក្មេងមកវាភ្លេចអស់អាយុអាចឯណាខ្លះបាត់អស់ហើយអាចិត្តហ្នឹងពេលជុះហ្នឹងមានចិត្តដែរប៉ុន្តែចិត្តហ្នឹងវាលត់អស់ទៅមិនសមតាមគ្នាបន្តិចបន្តិចនៅចាំខ្លះខ្លះហ្នឹងរុញមកទេប៉ុន្តែអាតួចិត្តកានគួយជុះអាចហ្នឹងវាងាប់តាមអាចបាត់ហើយអូសំខាន់ណាស់កន្លែងហ្នឹងសំខាន់ណាស់យល់ទៅនឹងខ្ញុំមិនថា clear អត់ដែលទៅគិតថាងាប់ក្រោយពីងាប់ហ្នឹងមិនវាលែងគិតទៅព្រោះអាចិត្តឥឡូវហ្នឹងមិនបានកើតរហូតដល់ពេលដេកផងហ្នឹងអាចិត្តពេលដេកយសពហ្នឹងមិនបានកើតរហូតដល់ពេលយើងភ្ញាក់វិញផងហ្នឹងហើយទៅគិតអីអាក្រោយងាប់នោះក៏អាចិត្តឥឡូវហ្នឹងមិនដែលកើតម្ដងទៀតផងហ្នឹងចិត្តមកគណៈកើតបានតែម្ដងហើយបាត់ទៅអញ្ចឹងហើយបានជាធัวចែកជា3កាលហ្នឹងអាអតីតាធម្មា មានន័យធัวកន្លងហើយអាកន្លងហើយនឹងវាទៅបាត់ ស្អីដែលវាទៅបាត់វាលែងមានវាគ្រាន់តែធ្លាប់មាន ហើយវាលែងមានទៅឈ្មោះថាអតីតយើងមិនយល់ពាក្យហ្នឹងផងអតិកន្តាកន្លងហើយឃើញទេអតិកន្តាកន្លងហើយមានន័យថាវាលត់បាត់ហើយស្អីដែលកន្លងទៅនោះវាលត់បាត់ហើយបច្ចុប្បន្នៈឃើញទេបច្ចុប្បន្នៈបតិឧបបន្នៈមានន័យកំពុងកើតប្រកប អ្នកអាស្អីកំពុងកើតប្រកបនេះឧបណៈប្រែកើតឡើងកើតឥឡូវហ្នឹងពេលហ្នឹង at the time of speaking ឥឡូវហ្នឹងបើបច្ចុប្បន្នកាន់តែចែកតាមបញ្ញត្តិវាមានណា បច្ចុប្បន្នជាតិបច្ចុប្បន្នកាលអីណានេះប៉ុន្តែបើពាក្យថាបច្ចុប្បន្នគឺ present moment ហ្នឹងឥឡូវហ្នឹងឥឡូវហ្នឹងឥឡូវហ្នឹងឥឡូវមិញហ្នឹងបាត់ទៀតទេគឺកំពុងប្រកបតែម្ដងហៅថាបច្ចុប្បន្នហួសតែពីហ្នឹងឡើងមកវិញហើយវាឡើងមកវិញហើយ ទៅបាត់ហើយហើយអនាគតស្អីគេអនាគតមិនមែនពេលវេលាទេសំដៅទៅដល់ស្អីដែលវាអត់តាន់កើតវាអត់តាន់កើតរូបធម៌នេះមកធម៌ដែលវាអត់តាន់កើតដាក់អីហៅមិនបានហៅថាអនាគតមើលមកពីអ្នកនិងអាកតៈអាកតៈកតៈប្រែទៅ អាកតៈប្រែទៅមកអនាគតៈប្រែថាមិនតាន់មកស្អីដែលវាមិនតាន់កើត និយាយតាមធនគឺស្អីដែលមិនមែនតាមធនគឺធម្មជាតិហ្នឹងស្អីដែលវាមិនទាន់កើតហៅថាអនាគតប៉ុន្តែវានឹងកើតមិនតាន់កើតក៏ប៉ុន្តែវានឹងកើតមិនមែនអាអាឥឡូវនេះទៅកើតទេ តែវាអាចកើតព្រោះឥឡូវនេះជាបច្ច័យរុញឲ្យកើតហ្នឹងហើយយល់ច្បាស់ទៅនឹងជំនឿមួយដែលថា មានអ្នកយកទៅឋានសួគ៌នោះគឺត្រូវដាច់ក្បាលថ្មិលលែងហ្មងលែងអញធ្វើចេះក៏លោកប្រអិនមើលឃើញយកអញទៅឋាន no អត់ទេមិនបាច់ថាណាក្នុងសាសនានេះក្នុងស្អីក៏ដោយក្នុងអាចារ្យណានាំអីក៏ដោយក៏លែងនេះអ្នកជំនឿអញ្ចឹងអញ្ចឹងហើយអាចារ្យយុទ្ធសាស្ត្រព្រោះហ្នឹងតែពិបាកកោះណាស់ហ្នឹងក្នុងសង្គមយើងពិបាកកោះណាស់ដោយសារមានអាចារ្យដឹកនាំអញ្ចឹងគាត់មិនដែរឃើញឧបតយៈពៈយ៉ាងឯងឃើញអាហ្នឹងឯង គេថាកន្លែងហ្នឹងព្រះអង្គសំដែងច្រើនណាពេលវៈឬក៏ក្នុងក្នុងអីក្នុងធម្មបទអាឃើញនឹងមិនឃើញច្បាស់នឹងមិនច្បាស់ហ្នឹងរស់តែមួយថ្ងៃបានណាអត់ឃើញច្បាស់រស់តែមួយថ្ងៃក៏បានណាហើយបើរស់នៅយូរអត់ឃើញច្បាស់សច្ចៈធម៌ផងរស់នៅសំតបាបហ្នឹងមានស្អីអានេះឧទាហរណ៍ថាមន្ត្រីយោបើធ្វើយូរដើម្បីធ្វើការងារឲ្យល្អវារីចម្រើន ហើយបើធ្វើធ្វើតែសេចក្តីអាក្រក់ហ្នឹងមានចម្រើនអីនឹងធ្វើមិនត្រេកជីវិតយើងដូចគ្នាហ្នឹងបើរស់នៅ ដើម្បីឃើញច្បាស់នៅសច្ចធម៌នៃជីវិតនេះរស់តែមួយថ្ងៃក៏បានមិនចាំបាច់ច្រើនថ្ងៃតែបើរស់ដើម្បីបំពេញតតណ្ហាបំពេញតបាបរស់កាន់តែច្រើន បាបកាន់តែច្រើនរស់កាន់តែយូរបាបកាន់តែច្រើនមនុស្សខ្លះស្លាប់ពីក្មេងល្អដូចលោកតាពលពតចឹង បើគាត់ស្លាប់តាំងពីអឺឆ្នាំ70គាត់ល្អតែឲ្យគាត់រស់មកដល់75បើកើតសម័យពលពតឃើញទេល្អដែរមានល្អស្អីងាប់មុនហ្នឹងមានបានបង្កើតសង្គមមួយហ្នឹងទេឃើញទេវតាត់បើអស់ជីវិតកាលទៅទៅបួសភ្លាមអសិលនៅល្អហ្នឹងល្អបើរស់បន្តិចទៀតធ្វើបាបបណ្ដោយ កុំគិតតែរឿងគេឲ្យអាយុវែងចេះតែអសួរខ្លួនឯងវែងទៅអីវែងធ្វើបាបទេងាប់ឲ្យហើយហ្មងទៅតារាអ៊ីឬក៏តារាឯកសេន EAK សួរថា ខ្ញុំកណាមិនយល់ពីពាក្យរូបាំងទុក្ខំអនិច្ចំអនត្តាតើពាក្យទាំងនេះមានន័យដូចម្ដេចសម្រាប់អឺរូបាំងហ្នឹងវាពាក់ព័ន្ធនឹង អ្នកសរសេរថាតើសំដៅយករូបអីរូបកាយឬក៏យ៉ាងម៉េចហ្នឹងប្រហែលជាសំដៅលើរូបរាងកាយមនុស្សហ្នឹងហើយពីព្រោះឃើញតែមាន អ្នកស្លាប់ គេសរសេរថារូបាំងអនិច្ចំទុក្ខំអនត្តារូបហ្នឹងមានភាព មិនទៀងជាទុកជាអនត្តាអនិច្ចំប្រែថាមិនទៀង impermanent impermanent មិនទៀងតែងតែប្រែប្រួលហើយទុកខាងហ្នឹងគឺទុកនឹងឲ្យមានសភាពជាទុកទុកក្នុងទីហ្នឹងមិនមែនប្រែថាលំបាកទេប្រែថាវាតាំងនៅអត់បានស្អីដែលវានៅដដែលអត់កើតអាហ្នឹងជាទុកជាទុកលក្ខណៈហ្នឹងមានន័យអញ្ចឹង ទ្រាំនៅដដែលតែមួយយ៉ាងហ្នឹងអត់កើតទេណាថាទុកអញ្ចឹងហើយបានសោមនស្សក៏ទុកឧបេក្ខាក៏ទុកអាទុកខ្លួនឯងហ្នឹងក៏ទុកដែរនៅក្នុងតេកតុកលក្ខណៈហ្នឹងដោយសេចក្តីថាវាវានៅដដែលអត់កើតស្អីក៏នៅដដែលអត់កើតដែរវត្ថុតែតែកើតពីបច្ច័យវានៅអត់កើតទេដូចទៀនដែលយើងដុតទៅដូចដណ្ដាទៀនដែលដុតវានៅរហូតអត់កើតទេព្រោះវាកើតពីគេអារបស់កើតពីគេវានៅដដែលអត់កើតទេតលរបស់អត់មានកើតពីស្អីបានវាអត់មានប្រែប្រួល ជាសច្ចធម៌ជាធម្មជាតិនឹងចឹងស្អីតែមានឈ្មោះថាកើតវាត្រូវបញ្ចប់ដោយរលត់ដល់កុំកើតបើវាអត់រលត់ឃើញណាយើងរៀនពីច្បាប់ធម្មជាតិហ្នឹងសំបីប្រអិនបកោសីណាមកជប់ឲ្យយើងទៅជីវិតអមតៈយើងជឿអត់កើតទេពីព្រោះរបស់តកើតពីស្អីមួយតែវាជាបច្ច័យនៃស្អីមួយហើយវាមិនអាចតាំងនៅបានទេព្រោះវាបង្កើតខ្លួនឯងផង មានគេបង្កើតហ្នឹង អាកេនោះមានអាកេនោះទៀតអាកេមានអាកេនោះទៀតបច្ច័យតតតគ្នាអញ្ចឹងឧទាហរណ៍ថាឥឡូវយើងធ្វើទៀនមួយដើមប្រវែង100លានគីឡូម៉ែត្រប្រវែងអញ្ចឹងយល់ហមងាយអលត់មិនងាយមែនបានចង់ក្រោយគង់អលត់ធ្វើទៀននឹងប្រវែងមកជុំផែនដីដាក់ប្រប៉ុនដើមថ្នោតទៅទៀននឹងហើយអវែងប្រហែលមកជុំផែនដីទៅវែងបណ្ណាក៏ដែរ តែចាប់ផ្ដើមឆេះគឺតែងតែត្រលត់កណ្ដយូរវិញឆាប់តែប៉ុណ្្នឹងឯងចឹងរបស់ណាដែលនៅតែអត់កើតថាថាទុក្ខំដល់អនត្តាមានន័យពីរនៅក្នុងនៃព្រះពិធម្មវាត្រឹមតែជាធាតដូចនិយាយមិញចឹងទៅក្នុងនៃប្រសូតព្រះអង្គបញ្ជាក់សេចក្តីថាវាមិននៅក្នុងបង្កប់ បញ្ជារបស់បុគ្គលណាទេព្រោះរបស់នោះវាកើតពីបច្ច័យតើអស់អំណាចវាវាទៅតើអំណាចវាវាទៅឃើញទេទូរស័ព្ទទំនើបទូរទស្សន៍ល្អវាមាន expire វារបស់វាទីផុតវាទៅវាអត់នៅទេជីវិតយើងក៏ដូចគ្នាចឹងដែរបង្កប់អត់បានឲ្យក្មេងវាមិនក្មេងទេវាចេះអាចាស់កុំឲ្យឈឺមិនបានទេវាត្រូវតែឈឺហ្នឹងនេះអនត្តាក្នុងនេះវាសោត ហេងកូនពៅ ពីប្រទេសកូរ៉េនៅ ស្រុកខ្ញុំកណាជិតភ្នំតាម៉ៅជិតភ្នំ តាម៉ៅនោះជំនឿខុសហាក់នៅ មានពេញ ក្នុងគំនិត អ្នកស្រុកភូមិនោះឧទាហរណ៍ថាមាន មេអំបៅណារៀងធំ ឬមានពណ៌ខ្មៅសុតហើយចូលផ្ទះអីនោះគេដេញវ័យទល់តែងាប់ទល់តែងាប់ទៀត ព្រោះគេយល់ថាជាមេអំបៅខ្មោចចូលមកនាំចង្រៃដល់គេទៀតហើយអានឹងបងស្ដាប់ធัวយល់ទៅក៏ដឹងថានឹងជាជំនឿផ្ដេសផ្ដាយតែបើពួកគាត់មិនតាន់ស្ដាប់យល់គាត់នៅជឿអញ្ចឹងវាឆ្ងាញ់ក្នុងរឿងនឹងរហូតអញ្ចឹងទៅมันអាចជ្រាបចូលបានណាពួកគាត់បាត់ទ្វាបាត់ពួចហើយធ្វើអីពលឺព្រះអាទិត្យប៉ុណ្ណាក៏ចូលទៅវាមិនកើតដែរអានឹងធ្វើម៉េចដែរ ហើយយើងគិតលេងតែបន្តិចឥឡូវមេអំបៅនឹងសាហាវឬក៏មនុស្សសាហាវពីណានាំមកពីណាងាប់ឥឡូវនេះគ្នាក៏ហៅកាត់ម៉ោងវែងទឹះមកពីណាឯងវាយគ្នាស្លាប់ទៅហើយឥឡូវមេអំបៅនឹងចង្រៃឬក៏មនុស្សចង្រៃពីណាចង្រៃជាងពីណា ពីណាអ្នកបហាជីវិតពីណាឃើញទេបើសភាវៈបញ្ញាមេត្តាករណាដែលហៅថាមិនមានប្រមាណនោះ មនុស្សកំពូលល្អមែនទេនោះសុខចិត្តតែស្លាប់ខ្លួនទៅទៀតឲ្យតែគេរស់កំពូលបរោះនឹងឲ្យតែគេរស់បើនិយាយពីថ្លឹងថ្លែងជីវិតវាត្រូវស្លាប់វិញសុខចិត្តស្លាប់ខ្លួនឯងឲ្យគេរស់ចោះអានកំពូលល្អមនុស្សឯងគាត់ណាភ័យចង្រៃណាណៃមិនដឹងវាយគ្នាងាប់បាត់ហើយឥឡូវឧបមាថាអញ្ចឹងឥឡូវគេថា ចង្រៃយើងខណៈកើតចិត្តមេត្តាអូសัตว์គ្នាក៏មានជីវិតដែរ ហើយវាមិនត្រូវធ្វើមហូបធ្វើអីផងសត្វហ្នឹងវាក៏ចង់រស់ដែរប៉ះវាតិចតួចវាហើវាភ័យដូច្នេះក៏ចាប់វាដោយល្អយកទៅដាក់កន្លែងផ្កាកន្លែងអីទៅឲ្យពួរវាទៅឲ្យវា បានសុខទៅយើងក៏ចង់បានសុខអ្នកក៏ចង់បានសុខអ្នកចូលរស់នៅដោយសេរីចុះសុថាបានបនបណ្ណាអាមនុស្សមកភូមិគេថាចង្រៃតែយើង អសង្គ្រោះជីវិតសត្វហ្នឹង ចឹងបានព្រះអង្គថាអត្តានាំងឧបមាកត្វាអ្នកហនីយអ្នកខេតយេបុគ្គលកាលណាបើធ្វើខ្លួនឯងជាឧបមាហើយមិនគប្បីប្រហាមិនគប្បីបៀតបៀនសត្វដទៃទេធ្វើឲ្យដូចថាខ្លួនឯងកំពុងរងគ្រោះនៅក្នុងរឿងហ្នឹងហ្នឹងឧទាហរណ៍យើងកំពុងតែរត់ឆ្លងដែនទៅប្រទេសគេអញ្ចឹងទៅគឺថាយើងវាខុសច្បាប់គឺចាប់បាញ់គឺចាប់សម្លាប់យើងគិតមិនយើងត្រូវការណាស់ក្តីអាណិតអាសូរពីគេថាយើងមិនត្រូវទេយើងខុសមែនមាន ពេលខ្លះ វាខុសមែនដូចមេអំបៅហ្នឹងវាគ្នា វាវែងមកពីណាខ្មោចប្រើមកក៏ប្រើទៅវាមិនស្អីវាទេវាវាមិនមែនខ្មោចណាមេអំបៅហ្នឹងបើទោះជាខ្មោចប្រើមកក៏រឿងខ្មោចប្រើវាមិនមែនវាណាឧទាហរណ៍ណាប៉ុន្តែវាមិនដឹងស្អីក្នុងហ្នឹងទេអាត្មាក៏វាមិនដឹងដែរប៉ុន្តែអាត្មាបើសិនជាអាត្មាឃើញវិញអាត្មាជួយយកវាទៅដាក់កន្លែងណាសមគួរឥឡូវយើង ថាឥឡូវ member នឹងវាខុសច្បាប់ហើយចូលមកយើងមិនចង់បានយើងក៏វៃវៃចោលចាឥឡូវខ្លួនយើងវិញយើងរត់ទៅថៃបាក់ពេករត់ទៅធ្វើការធ្វើអីនៅថៃទៅហ៊ានថេងបាញ់ម្នាក់ម្នាក់គិតមិនស្លុតចិត្តទេសុំវទេសុំវគេទេសុំជីវិតស្រឡាញ់ដូចគ្នាហ្នឹងមេមបើស្រឡាញ់ជីវិតវាដូចតែយើងស្រឡាញ់ជីវិតយើងអញ្ចឹងហ្នឹងហើយប៉ុន្តែ ធ្វើម៉េចបើកើតនៅក្នុងតំបន់ដូចអាពីក្មេងអីចឹងនិយាយចឹងទៅបើសិនជាអាពីមុនហ្នឹងក៏អញ្ចឹងដែរតាមមើលចឹងមិនអាមិនទៅបន្ទោសពួកគាត់អីទេពួកខ្លួនឯងនឹងវាធ្លាប់ទៅវាយសัตว์លេងជួនកាលវាយលេងចឹងបានបានចក្រធัวព្រះអង្គនិយាយពីបដិរូបប្រទេសកើតនៅក្នុងទីសំគួរទីសំគួរនៅជុំវិញយើងជាអ្នកមានធัวជាសັບបរោះអីចឹងណាជួយពយល់យើងអាណាខុសអាណាត្រូវអីចឹងណា នឹងមានបណ្ឌិតមានអ្នកប្រាជ្ញដល់កាលណាយើងកើតនៅក្នុងទីសំគួរសัพពរិសោប្រសੰសេវៈយើងសែបគប់ជាមួយនឹងសัพបរោះដល់បានសែបគប់សัพបរោះបានស្ដាប់បានរៀនទៅ បានអត្តសមាបនិធិតម្កល់ខ្លួនត្រូវនឹងវាមកពីអីវាមកពីពពេកតបញ្ញតាដែរបានបើធ្វើបនពីមុនមកដែរប៉ុន្តែកើតពុបចំកន្លែងដែលអត់ចេះស្រឡាញ់សัตว์អញ្ចឹងបេះដូងសាហាវពីក្មេងមកអាត្មាខ្លួនឯងសារភាព ពីក្មេងចូលចិត្តជុលចង្រិតហើយនឹងជុលត្រីក្រឹមអាមិនបានទៅចេះធ្វើចឹងថាឃើញអ្នកស្រុកធ្វើចឹងយើងក៏សប្បាយចឹងដែរទៅចង្រិតណាដែលជុលចាញ់ដកសក់ទាក់អាគូលផ្លូវវាកវីកវីវាវិលមុខដាក់ទៅជុលទៀតសប្បាយសើចលេងកាលនោះនឹកឃើញឥឡូវនេះវិញមិនដែលគិតសូមបី តាប៉ិនក្បាលចៃថាសัตว์នឹងវាឈឺអត់អត់តែគិតសោះហ្មងណា គិតសបាយអាសត្វណាចាញ់ជុលចាញ់ហ្នឹងចាប់ញិចក្បាលចោលទៀតសាហាវចឹងប៉ិនសួរថាដឹងខ្លួនឯងសាហាវអត់ថាអត់អានឹងវារឿងធម្មតាទៅវិញទៅឲ្យគ្នាខំជុលជុលជុលចាញ់គ្នារត់រត់រត់ឯងចាប់គ្នាញិចចោលឯងបកាចាញ់ដើរទៅស្រែចឹងឃើញពស់ស្លាប់អង្កែបអីចឹងអត់ឲ្យរួចខ្លួនទេយកដីដុំដីគប់គប់ងាប់ឲ្យចោលហ្នឹងដើរទៅហើយពស់ហ្នឹងមានខាំមនុស្សងាប់ណាស់ ពស់ស្លាប់កាប់អត់ពឹសហ្នឹងពស់ផលិតពស់ស្លាប់កាប់វាអត់តែបេះដូងនោះវាសាហាវចឹងហ្មងហ្នឹងខ្លួនឯងអាត្មា experience ខ្លួនឯងបានដឹងក៏លេចទៅមើលពួកគាត់វិញអាត្មាមិនបន្ទោសទេអាត្មាហ្នឹងក៏វាចឹងដែរគ្មានដឹងទេអត់ដែលមានអារម្មណ៍ថាអូសัตว์នឹងវាចង់រស់ដែរសัตว์នឹងវាខ្លាចងាប់ដែរអត់ទេអត់ទេសំបីតែមកប៉ិនក្បាលចៃក៏អត់ចេះគិតដែរកាលហ្នឹងអត់ទេអត់ចេះតែហ្មង ហើយអ្នកស្រុកអ្នកភូមិសរសើរសរសើរដល់ពីណាចេះរੂត្រូវចេះស្អីស្អីបានសរសើរណាមទៅរੂនឹងអត់ទេអត់កើតទេព្រោះគេសរសើរចឹងហើយគេសរសើរតែអ្នកប៉កែស្លាប់ហ្នឹងហើយតែអញ្ចឹងយើងវាឌូតនៅក្នុងអាប៉កែស្លាប់ហ្នឹងហ្មងអ្នកស្រុកអ្នកភូមិមកពីណាទៅរੂពោះរងកែបរងគក់រੂស្អីបានច្រើនសរសើរសើរចឹងតែមិនចេះរੂអត់សើរប្រដឹងកូនគេគេមកឲ្យទៀត ហើយនៅក្នុងបេះដូងទាំងអស់ហ្នឹងថាมันចេះអាណិតសត្វទូចទូចហ្នឹងទេអត់ចេះអាណិតទេហ្មងហើយទៅថាថាពេលខ្លះថាវាតល់ច្រកថាត្រូវរស់ស៊ីត្រូវចំឆ្នាំងអីអាហ្នឹងថាវាលើកលែងចុះប៉ុន្តែដូចដូចមកលើកតែឃើញពោះវាវាអញ្ចឹងគប់វាចោលអញ្ចឹងបេះដូងវាសាហាវវាសាហាវហ្នឹងហើយអញ្ចឹងបាន ដល់សិក្សាមើលយូរយូរយូរយូរទៅបានដឹងច្បាស់ថាអូអវិជ្ជានោះពិតជាមេននៃបាបធัวទាំងឡាយមែនសបាយនឹងធ្វើដោយមិនទាំងដឹង ថាអានឹងវាខុសផងហើយបើបានដឹងតែបន្តិចក៏ប្រហែលធ្វើដែរតាមមើលបើដឹងថាសัตว์នោះវាចេះឈឺបន្តិចអត់អត់ដែរចាប់អារម្មណ៍ចឹងអត់ទេមកស្មាតធ្លាប់អាកមន់ទៀតពីក្មេង ហើយមិនចេះពីណាទេចាប់គ្នាមកជន់ស្លាប់ចាប់កកបោចតម្លៃហ្នឹងអាខ្វល់ខ្វល់ឲ្យពូឯងកុំកើតជាមន់ទៀតណាកើតជាតិក្រោយឲ្យទៅមនុស្សគេកុំកើតមន់គេស្លាប់ចឹងហ៎តែក៏ចេះម៉េះឃើញទេហើយក៏គិតថាហ្នឹងមែនហ្នឹងល្អឃើញឃើញអាខួរក្បាលយើងសាច់សាច់ជុំវិញហ្នឹងវាបញ្ជូនមកហើយបញ្ជូនមកយល់ចឹងហើយធ្វើចឹង ចេះស្លាប់គេឲ្យពោគេឲ្យគេទៅកើតមនុស្សហើយខ្លួនឯងហ្នឹងសុខចិត្តនៅអញ្ចឹងវាអត់ចេះទេមកអត់យល់ហ្នឹងចឹងបានមែនពេលខ្លះអាត្មាភ្លេចខ្លួនដែរបយលបយលធមមើលតែនិយាយយល់ពេកវាចង់កើតតោសៈខ្លួនឯងប៉ុណ្ណឹងក៏មិនយល់ដែរប៉ុណ្ណឹងក៏មិនយល់ដែរដល់ពេលអាត្មាក៏លេចមើលខ្លួនឯងកាលនោះវិញបានថាអសមហើយ ខ្លួនឯងកាលនោះក៏វាមិនយល់បួស4 5 6 7វសាដំបងក៏គ្មានដឹងអីទម្រាំទៅរធរនឹងឃើញអស់7 8វសាដំបងមិនដឹងខ្យល់អីដឹងទៅធ្វើតាមប្រពៃណីធម្មតាដូចគ្នាដូចគេដូចឯងណាចឹងវាសមហើយបងអូនកុំតូចចិត្តតូចថ្លើមអីយើងជួយបានប៉ុណ្ណាយកប៉ុណ្ណឹងតា អឺឈ្មោះសុំសុំអ្នកដីល្អសួរថាតើសង្ឃហធរនិងព្រំវិហារធររបស់មេដាបេដាដូចគ្នាដែរឬទេអឺសង្ឃហធរបើនិយាយជានៃទូទៅគឺ មាន4មានទានអ្នកមានការបរិច្ចាគទានវិយវាចាការនិយាយសម្ដីពិរោះពិសាជាទីស្រឡាញ់ឬក៏ការបង្ហាត់បង្រៀនណែនាំផ្លូវនោះអដ្ឋចរិយា ហើយនឹងអដ្ឋចរិយានឹងគឺប្រព្រឹត្តខ្លួនឯងឲ្យបាន ជាប្រយោជន៍ដល់អ្នកដទៃហើយនឹងសមានតតាប្រព្រឹត្តខ្លួនស្មើមិនមើងងាយអ្នកដទៃជាដើម។ នេះជាសង្ឃៈធัวទូទៅក៏ប៉ុន្តែ សង្ឃៈរបស់ឪពុកម្ដាយចំពោះកូននោះមាន5ផ្សេងទៀតហ្នឹងហើយនៅក្នុង សង្កេលកៈសោតហ្នឹងដែលមេដាបេដាសង្គ្រោះកូនដោយធម៌5ដូចជាទី1ណែនាំ កូនមិនឲ្យធ្វើអំពើអាក្រក់សំខាន់ណាស់ទី2 ណែនាំពន្យល់កូនឲ្យតាំងនៅ ក្នុងសេចក្តីល្អទី3ឲ្យកូនសិក្សារៀនសូត្រឲ្យមានចំណេះមានជំនាញមាន skill សម្រាប់ចិញ្ចឹមជីវិតហើយទី4បើកូនត្រូវការរកគូស្រករក៏រៀបចំរៀបការឲ្យកូនតាមប្រពៃណីចឹងទៅ ហើយនឹងទី5ចែកមរតកឲ្យតាមមានតាមបាននេះជាសង្ឃហៈរបស់ឪពុកម្ដាយចំពោះកូន ជាសង្ឃហៈធររីឯព្រំវិហារធរមាន4ពាក់ព័ន្ធនឹងផ្លូវចិត្តនឹងតែម្ដងអសង្ឃៈវាពាក់ព័ន្ធនឹងផ្លូវចិត្តផងផ្លូវកាយផងផ្លូវវិចារផងដល់ទៅ ព្រំវិហារនេះវាពាក់ព័ន្ធសំខាន់ចំពោះផ្លូវចិត្តព្រំវិហារៈប្រែថាជាជំរកដ៏ប្រសើរសម្រាប់កូន ដែលមានមេត្តាការស្រឡាញ់កូនហើយករណាការអណិតអសូរកូនមុទិតាត្រេកអរពេលដែលកូនបានសុខចម្រើន ហើយនឹងឧបេក្ខាសម្លឹងមើលអនាគតរបស់កូនឬក៏យើង ច្រើនយល់ន័យថាមិនលំអៀងយើងយល់ន័យមិនលំអៀងវាមិនត្រូវទាំងអស់ទេបើមិនលំអៀងឧទាហរណ៍ថា បើមានកូន2 3ទៅអានឹងយើងប្រែថាយល់យល់ន័យថាមិនលំអៀងមិនស្រឡាញ់កូននេះស្អប់កូននោះចុះបើមានកូនតែមួយអត់មានឧបេក្ខាទេចុះឧបេក្ខាកន្លែងនេះគឺមកពីឧបនិកអិខៈអិខៈនឹងប្រែថាសម្លឹងមើលហ្នឹងសម្លឹងមើល អនាគតរបស់កូនដោយឲ្យកូនសិក្សារៀនសូត្រឯជាដើមហ្នឹងហៅថាឧបេក្ខាមិនបកើតកូនមកដើម្បីយកទៅមកប្រើប្រាស់ដោយគិតអនាគតរបស់កូនហៅថាឧបេក្ខារបស់ឪពុកម្ដាយអញ្ចឹងអង្គធោផ្សេងគ្នាក៏ប៉ុន្តែសតើជាធោចាំបាច់សម្រាប់កូនប្រុសស្រី ដែលយើងជាកូននឹងត្រូវការ Mm-hmm. ហើយ top fan អអពុទ្ធិរៈសម័យកាំងសួរអំពី ភវង្គចិត្តភវង្គចិត្តនេះវាពាក់ព័ន្ធនឹងយល់បរមត្តអភិធម្មទៅយើងយល់អស់ប៉ុន្តែអាត្មាគ្រាន់តែឲ្យនៃប្រែ ហើយឲ្យយល់ដំណើររបស់ ភវង្គខ្លះខ្លះភវង្គគឺមកពី អ្នកខ្មែរសរសេរឲ្យមើលទាំងមើលឃើញអត់ភវាំងមកពីភវៈហើយនឹងអង្គៈភវៈហ្នឹងគឺភពនេះភវៈនេះភពភពដែលកើតភពដែលសត្វកើតហៅថាភវៈ សំពាក្យភវៈហើយនឹងអង្គៈចូលគ្នាទៅ ជាភវាំងអញ្ចឹងនៅពេលដែលយើងបដិសន្ធិនៅក្នុងជាតិមួយឧទាហរណ៍ថានេះចតិពីជាតិមុនចតិដាច់ណាអញ្ចឹងបដិសន្ធិចិត្តដំបងបដិសន្ធិក្រឹកប៉ុន្តែចិត្តនឹងបដិសន្ធិតែមកក្រឹកហើយក៏វាលត់ទៅ ចឹងចិត្តដែលរបៀបបដិសន្ធិវាកើតបន្តបន្តបន្តបន្តមកទៀតតតតតតតយើងអត់តដឹងអីដំបងមកផ្លេតហ្នឹងមិនតដឹងអីបដិសន្ធិព្រឹបអលត់ទៅវិញចឹងអាចិត្តដែលវាកើតបន្តមកទៀតនេះបន្តបន្តបន្តបន្តបន្តបន្តហៅថាពវាំងពវាំងពវាំងពវាំងពវាំងពវាំងបើប្រៀបនឹងម៉ាស៊ីនឧទាហរណ៍ថា ពេលដែលយើងបច្ឆេះម៉ាស៊ីនយើងល្វីងទៅ ខឹងអាខឹងដបងនោះដូចបដិសន្ធិហើយក៏អាខឹងខឹងខឹងខឹងខឹងខឹងខឹងមកទៀតដូចប្រវាំងនឹងចឹងតែវាអត់តមានកម្លាំងទេអត់តន់ដឹងរឿងដឹងរ៉ាវអីដូចម៉ាស៊ីនភ្លើងអាខឹងខឹងដបងហ្នឹងក្រងទីខឹងខឹងខឹងខឹងខឹងហ្នឹងដើម្បីរក្សាកុំឲ្យវាលត់ទៅវិញចឹងបានភវៈនិងអង្គៈនឹងប្រែថាអង្គនៃការរក្សាភពមានន័យថារក្សាភពដែលយើងកើតហើយនឹងកុំឲ្យវាលត់ទៅវិញហៅថាភវៈ ដល់ពេលយើងតម្លើងហ្គាងោមខ្លាំងទៅទៅមានចរន្តភ្លើងឆេះអំពូលភ្លើងនោះវាឆេះដូចចិត្តវាឡើងកាន់ទ្វាវាឡើងជាប្រវាំងដូចជាទោសៈលោភៈអីវាកើតឡើងមកអាហ្នឹងចិត្តហ្នឹងវាខ្លាំងខ្លាំងអាហ្នឹងគ្រាន់តែឲ្យជាតម្រុយខ្លះឯងមិនតន់យល់អស់ទេដូចគណៈពេលដែលយើងដេកលក់អីហ្នឹង អត់យល់សពហ្នឹង1ម៉ោង2ម៉ោង2 3ម៉ោងអីហ្នឹងអត់មានយល់សពអីសោះសុទ្ធតែមានចិត្តឯពេលហ្នឹងមានតែយើងដឹងរឿងអីអត់អស់2 3ម៉ោងអត់យល់សពឈឹងប៉ុន្តែចិត្តវាកើតលឿនប៉ុណ្ណាដល់លឿនប៉ុណ្ណឹងទៅដែរគឺសត្វទៅពវាំងទៅអស់ពវាំងក្រឹកក្រឹកក្រឹកក្រឹកក្រឹកក្រឹកក្រឹកក្រឹកក្រឹកទៅរហូតរក្សាកុំឲ្យវាឃ្លាតទៅជាបការៈដតេឬក៏កុំឲ្យស្លាប់ហ្នឹងហៅថាពវាំង ប៉ុន្តែបើប្រវាំងពាក់ព័ន្ធនឹងវាកាត់ផ្ដាច់ពីទ្វាមួយទៅទ្វាមួយស្អីស្អីទៀតអានឹងយើងត្រូវសិក្សាបរមត្តទើបយល់បាន ច្បាស់បើមិនរៀនបរមត្តទេมันច្បាស់អស់ទេថ្មលឺអ្នកនិយាយប្រវាំងនឹងច្រើនណាស់ជាពិសេសអ្នកបដិបត្តិធម៌នឹងនិយាយប្រវាំងនឹងអត់ត្រូវទេទៅនិយាយណានសំទុកក្នុងប្រវាំងស្អីណានេះ សំណួរជាបន្តទៅទៀតតើកណាគួរសួរគុណាថ្ងៃចូលព្រះវសាគួរធ្វើយ៉ាងណាទៅត្រូវតាមអវាទកុហកដូចជាមិនមានអីត្រូវធ្វើទេរឿងនឹងរឿងរបស់លោករឿងចូលវសានោះណាប៉ុន្តែដោយសារ ការរស់នៅក្នុងសង្គមវាមានប្រស្រ័យតាក់ទងគ្នា មានពេលខ្លះហ្នឹងលោកសម័យពុទ្ធកាលហ្នឹងលោកគ្មានវត្តច្បាស់លាស់ទេ មានដូចយើងឥឡូវត្រូវមានវត្តមានអីត្រឹមត្រូវដូចយើងឥឡូវគេថាបើលោកអត់វត្តពិបាកបើលោកសម័យព្រះលោកអត់វត្តហ្មងលោកដើរនៅទាំងព្រៃទៅនៅបើថាឈៀងទៅចូលវត្តនេះបន្តិចទៅចូលវត្តនោះបន្តិចរបៀបដូចបណេចរអញ្ចឹងសម័យព្រះអង្គ ព្រោះអត់មានកម្មសិទ្ធិនិយាយរួមទៅរស់នៅតាមរបៀបលោកសម័យពុទ្ធកាលអត់មានកម្មសិទ្ធិទេយើងឥឡូវបើថាលោកអត់វត្តយើងថាលោកចង្រៃតាមព្រោះអាមានវត្តមែនទេនឹងចង្រៃវិញតាចង្រៃថងថាវាកម្មសិទ្ធិដល់កម្មសិទ្ធិទៅវាកើតការហួងហែងរស់នៅដោយសម័យពុទ្ធកាលអត់មានការហួងហែងទេព្រោះអត់មានវត្តអីជាប្រចាំទេបើមិនខណ្ឌថា ដល់ដល់ពេលចូលវស្សាបានលោកទៅរកកន្លែង ណាមួយដែលសមគួរចូលវស្សាហើយកន្លែងចូលវស្សាហ្នឹងមិនចាំបាច់តលទៅវត្តអីផងសូម្បីតែរោងគោរោងគេខ្វៀលទារោងគេខ្វៀលជាមអីហ្នឹងបើថាម្ចាស់គេអនុញ្ញាតឲ្យស្នាក់នៅហ្នឹងក៏ចាំវស្សាបានអត់តោះខុសអីទេឲ្យតែមានកន្លែងទី ប្រក់ទី បាំងត្រឹមត្រូវនឹងតាមវិន័យអត់ពិបាកទេ ប៉ុន្តែអឺវាមាន ទំនៀមទំនៀមអ្នកសម័យពុទ្ធកាលហ្នឹង នៅពេលដែលចិត្តចូលវស្សាហ្នឹងគេនិមន្តឧទាហរណ៍គេជ្រះថ្លាគេចង់ធ្វើទៀន3ខែអញ្ចឹងទៅក៏គេនិមន្តព្រះសង្ឃឲ្យចាំវស្សានៅអឺរោងចការគេអីចឹងណាខ្លះខ្លះរោងចាំចការគេគេឃើញលោកលោកម្ចាស់ចាំវសាក្នុងរោងចំការកណាននោះហើយបានខ្ញុំណាធ្វើទៀនផង ចឹងទៅក៏លោកចាំភាសាចឹងទៅអត់តោះខុសអីទេ គេបវរណាគេនឹងប្រកេននេះប្រកេននោះចឹងទៅងាយងាយនិយាយព្រោះអ្នកបួសងាយងាយវាមិនចាំបាច់ដល់វត្តពហិធំអីបញ្ចាំភាសាបានមិនទេ យើងជាប្រកាន់ចឹងចឹងវាជាការមានតំណែងតំណងឧទាហរណ៍ថានិមន្តចាំភាសាទៅលោកក៏មិនរង្គៀសដែរប្រវត្តិខ្លះគេអ្នកកសាងចឹងណាឬក៏អាគារហ្នឹងវាជារបស់មានម្ចាស់ អាត្មានិយាយហ្នឹងនិយាយតាមសម័យពុទ្ធកាលសម័យពុទ្ធកាលជួនកាលរោងចាំចំការគេហ្នឹងរោងធ្វើចំការអញ្ចឹងទៅបើលោកឃើញរោងចេះតែចូលទៅចាំតែហ្មងវាវាមិនសមគួរវាមិនបានការអនុញ្ញាតពីម្ចាស់គេនោះបើសិនជាគេជ្រះថ្លាហ្នឹងលោកម្ចាស់ខ្ញុំណាធ្វើជាការនៅនឹង3ខែខ្ញុំណានៅនឹងដែរលោកម្ចាស់ចាំភាសានៅរោងចំការកណាទៅបានខ្ញុំណាប្រគេនចង្ហាន់អីផងលោកក៏ ចាំនៅនឹងទៅអត់តោះខុសអីទេចេញភាសាទទួលកឋិនបានដូចគ្នាងាយងាយក្នុងវិន័យនឹងងាយងាយមិនអោយពិបាកទេហ្នឹងហើយប៉ុន្តែយើងរៀបឲ្យវាមានរបៀបរបបទៅ ក្រោយក្រោយមកគឺយើងយកព្រេកយកអីទៅប្រគេនលោកពីព្រោះអឺក្នុងភាសាហ្នឹងលោកគង់នៅលោកសិក្សារៀនសូត្រចឹងទៅមានព្រេងមានទៀនមានអី ដុតបំភ្លឺសម្រាប់សិក្សារៀនសូត្រទេរហូតដល់យើងបង្កើតពាក្យថាទៀនប្រវសាទៀនចំណាំប្រវសារហូតដល់ទៅផ្ដេសផ្ដាស់ណានដល់ខ្លាយជាប្របីនេះផ្ដេសផ្ដាស់ណាផ្ដេសផ្ដាស់ទៅថាអឺយកទៀនទៅប្រគេនឡើងត្រូវរកអាណាធំធំបើថាមិនធំទេដុតវាមិនគ្រប់ពេញ3ខែវាដាច់វសា អាហ្នឹងចង្រៃរោគមិនមែនទៀនអ្នកចាំវសាទេ គឺលោកអ្នកចាំវសា លោកតើអ្នកចាំភាសាមិនទៀនទេចឹងទៀនក៏ដោយគ្រឿងប្រទីបក៏ដោយដូចសម័យយើងបច្ចុប្បន្នហ្នឹងហើយបើសិន ជាវាមានម៉ាស៊ីនភ្លើងហើយក៏យើងទិញប្រេងដាក់ទៅទៀននឹងកាត់បន្ថយ ទៅទុកប្រពៃណីតិចតួចធ្វើក្បាច់អីស្អាតហែអីសบายចិត្តក៏ហែទៅប៉ុន្តែបាច់ដុតក៏បានដែរទុកតង្កល់នៅនឹងយល់ល្អទៅក៏បានមិនតោះខុសអីទេហើយបើថាវត្តហ្នឹងវាមានភ្លើងអកិសនីពីរដ្ឋមកហើយចេញថ្លៃភ្លើងទៅ នៅតែរឿងជួយបំភ្លឺក្នុងរដូវវស្សាដដែលចឹងបានថាតែស្លាប់ជាមួយនឹងទម្លាប់ហ្នឹងយើងយើងរកពលឺអីមិនឃើញទេយើងថាយកពលឺទៅដាក់វត្តប៉ុន្តែទាំងងឹតឈឹងអាវត្តមានម៉ាស៊ីនភ្លើងនៅទៅទិញទៀនប្រប៉ុនប៉ុណ្ណាណីអាប្រេងម៉ាស៊ីនភ្លើងនោះអត់មានអីចាក់ដដែលងឹតដដែលអត់យល់មានសទ្ធាជ្រះថ្លាអីធ្វើនឹងទៅអត់មានខុសតោះអីទេ មិនបាច់ហាហែទៀនភាសាក៏បានយកប្រេងយកទៅប្រគេនលោកនោះក៏បានអញ្ចឹងអត់មានតោះខុសអីទេណាអង្គនោះក៏បានអីក៏បានស្រេចតែយើងជ្រះថ្លាយើងធ្វើនឹងមានសំណួរសួរថាសក្តិបុត្រនៅ បាត់ដំបងមានសាខសាខាឬអត់អត់តាន់មានទេមានតែភ្នំពេញមួយហ្នឹងយើងអត់តាន់បានបរិយាខ្លួនអីទៅណារួចទេ កាយព្រឹកកាយព្រឹកនឹងសួរថា ហើយចុះលោកម្ចាស់គ្រូគិតចង់ធ្វើដូចជាប្រពន្ធអត់គណាអស់សំណួរហើយអឺយើងត្រូវដឹងថាដំណើរដែល រួចផុតទុកវាមិនចាំបាច់ធ្វើដូចតាណាទេ ការដែលចង់ធ្វើដូចគឺជាបន្ទុកមួយ ញាតិញោមចង់មានវិធីសាស្ត្រដោះស្រាយចិត្តបានល្អមិនចាំបាច់មកធ្វើដូចអាត្មាមិនចាំបាច់ទៅធ្វើដូចពពុទ្ធក៏ប៉ុន្តែយើង នៅក្នុង instruction មួយនៅក្នុង structure មួយ ដែលពពុទ្ធបានណែនាំហើយដែលព្រះអង្គដើរតាមផ្លូវនឹងទៅ បានដល់ទីរំលត់ទុកអញ្ចឹងយើងគ្រាន់តែសិក្សាបដិបត្តិតាមនឹងពិសោធន៍មើលដោយខ្លួនឯងទៅបានហើយមិនបាច់ខ្លាយជាពពុទ្ធទេដោយ សម័យពុទ្ធកាលហ្នឹងពុទ្ធមានតែមួយមានតែមួយអង្គហ្នឹងពុទ្ធណាសរិបុត្រក៏មិនទៅធ្វើជា ពុទ្ធព្រះមហាមោគលានក៏មិនធ្វើធ្វើជា ពុទ្ធនាងវិសាខាក៏មិនទៅធ្វើជាពុទ្ធក៏ប៉ុន្តែ អ្នកទាំងអស់គ្នាហ្នឹងបានពលនៅរសជាតិនៃសេចក្តីសុខស្ងប់ហ្នឹងដូចព្រះសម្មាសម្ពុទ្ធដែរនឹងចឹងឬដូចជានៅក្នុងមហាងចឹងចុងភៅមានតែមួយទេអ្នកផលិតអ្នកចំអិនអាហារហ្នឹង ដើម្បីបានរសជាតិទាំងអស់ហ្នឹងមិនបាច់ខ្លាចជាចុងភៅទាំងអស់ក៏បានដែរជាភ្ញៀវធម្មតាឲ្យទៅចូលទៅអង្គុយទៅនឹងហូបទាំងអស់គ្នាហ្នឹងវាបានដូចយើងមានចាំបាច់ទេចង់រួចផុតទុកធ្វើឲ្យធ្វើជាប្រពុតមិនមែនទេដូចយើងទៅចូលហាងអញ្ចឹងចង់បានរសជាតិហ្នឹងត្រូវទៅធ្វើជាចុងភៅទាំងអស់ក៏មិនមែនដែរឲ្យតែយើងចូលហាងហ្នឹងទៅបានឆ្ងាញ់អស់គ្នាហើយហ្នឹងហើយបានឆ្ងាញ់អស់គ្នាអាត្មាទៅចូលហាងដែរមានចូលចុងភៅអីប៉ុន្តែចុងភៅដែលគាត់ ចំអិនអីហើយគាត់ភ្លក់ទៅមានរសជាតិយ៉ាងណាយើងទៅចូលនោះហ្នឹងក៏បានរសជាតិដូចតែគ្នាឲ្យតែយើងចូលទៅយ៉ាងណាមិញចូលមកនៅក្នុងធម្មវិន័យនេះមិនចាំបាច់ធ្វើដូចពពុទ្ធទេរូបភាពខាងក្រៅហ្នឹងមិនបាច់ធ្វើដូចទេក៏ប៉ុន្តែយើងមកភ្លក់រសជាតិដែលពពុទ្ធបានរកឃើញហ្នឹងទាំងអស់គ្នាយើងនឹងពលត្រូវថាតើភាពសុខស្ងប់ល្អពិតនៃជីវិតនេះវាមានទិភាពតិចយ៉ាងម៉េចហ្នឹងអាចបានដូចជាបុគ្គលដែលតន់ព្រះសម្មាសម្ពុទ្ធ ឬក៏ដូចជានរណាដែលគេបានស្ដាប់ផ្ទាល់អញ្ចឹងដែរព្រោះរូបមន្តនឹងនៅហ្នឹងហើយរូបមន្តនឹងនៅមិនតាន់បាត់ទៅណាទេអឺដាំឧត្តមតើមានផ្សាយតាមវិទ្យុទេទៀតអឺវិទ្យុពោធិ៍សាត់មានផ្សាយបន្តផ្ទាល់ប៉ុន្តែអឺវិទ្យុផ្សេងផ្សេងខ្មែរអត់ដឹងដែរពីមុនខាងខាងណាទេខេត្តណាទេគេទាញបញ្ចូលដែរម៉ោងហ្នឹង ប៉ុន្តែក្រោយមកទៀតនេះអាត្មាអត់ដឹងអត់ដឹងថាវិសុណាទាញបញ្ចូលអឹមសុនតរីស្រី អ្នកគ្រូមានកូនស្លាប់ថ្មី ថ្មីគាត់ទទួលយកមិនបានតើត្រូវនិយាយយ៉ាងម៉េចឲ្យគាត់យល់គាត់ម្ចាស់អអ្នកគ្រូដូចជាជួបថ្ងៃមុនហើយលើកសំណួរនឹងឲ្យអាត្មាថ្ងៃមុនហ្នឹងហើយអាត្មាអត់មានពេលឆ្លើយ ហើយថាចាំមានពេលនឹងឆ្លើយអឺសំខាន់ វាទល់តែគាត់បាន ស្ដាប់ញោមបើគាត់អត់បាន ស្ដាប់ទេអាត្មាឆ្លើយទៅហើយឬក៏អាចយកคลิปហ្នឹងឲ្យគាត់ស្ដាប់ដើម្បីពន្យល់មនុស្សម្នាក់ដែលមានទុករឿងហ្នឹងឲ្យ បានយល់ច្បាស់ហ្នឹងវាត្រូវ take time ដែរត្រូវប្រើពេលដែរ វាជាធម្មតាទេមិនមែនតែគាត់នឹងទេពីព្រោះកូនស្រីមានតែមួយជាបណ្ដូលចិត្តបណ្ដូលជីវិតរបស់គាត់ហើយតលទៅស្លាប់អញ្ចឹង វាមិនគួរឲ្យជឿវា shock អង់គ្លេសហៅថា shock គឺវារន្ធត់ហើយនៅតែមិនគួរឲ្យជឿវាវាភ្លាមភ្លាមពេកភ្លាមភ្លាមពេកឃើញទេ មិនដែលនឹកសម័យថា ក្តីស្លាប់នឹងអាចមកដល់កូនមុនខ្លួនឯងអញ្ចឹងឯងឃើញទេនេះនេះជាការឆ្លុះបញ្ចាំងឲ្យឃើញថាធម៌នឹងរិតតែមានប្រយោជន៍នៅពេលដែលយើងលើកយកធម៌មកពិចារណានៅក្នុងសង្គមទូទៅគេអាចថាយើងឈួតគិតអីគិតតែរឿងមិនទៀងគិតអីតែរឿងថាត្រូវបែក នឹងហើយពេលមិនតន់បែកអ្នកទាំងឡាយគិតថាយើងអ្នកគិតរងសង្ខារធននឹងថាឈួតប៉ុន្តែនៅពេលដែលអ្នកជួបរឿងបែកមែនទេអ្នកឈួតមិនមែនយើងទេ គឺអ្នកទាំងឡាយនឹងឯងដែលមិនព្រមគិតទុកជាមុននឹងម្ដងម្នាក់ណាម្ដងទៀតអាត្មាមិនមែនថាឲ្យអ្នកគ្រូទេគឺទាំងអស់តែគ្នានឹង នៅពេលដែលគេកំពុងសប្បាយក្នុងការជួបជុំនៅក្នុងការជួបលៀងនៅក្នុងការបាននេះបាននោះ មានមិត្តមានភ័ក្រមានគ្នាមានគ្នាមានបៈមានពួកយើងទៅនិយាយពីអនិច្ចំភាពមិនទៀងជួបហើយតែងតែបែកសង្ខារធัวទាំងឡាយហ្នឹងមិនទៀងតែងប្រត់ប្រាស់តែងអីអីគេថាយើងឈួត យើងនឹងវាអត់សប្បាយមិនក៏មិនព្រមសប្បាយជាមួយជីវិតទៅគិតរឿងទុកអញ្ចឹងធ្វើអីអានឹងគេថាយើងឈួត ក៏ប៉ុន្តែ នៅពេលដែលយើងជួបរឿងបែកបាក់យើងអត់ឈួតទេ យើងបានគិតទុកជាមុន ថារឿងត្រូវបែកវាបែកហើយប៉ុន្តែអ្នកដែលត្រូវឈួតគឺអ្នកដែលមិនដែលគិតសោះហើយវាស្រាប់តែបែកត្រូវទៅកន្ទុកកន្ទិញតវ៉ាមិនព្រមរហូតដល់ខូចចិត្តដែលមិនអាច មានឆ្នាំអីលេបជាទេឆ្នាំពេទ្យអីក៏លេបអត់ជាដែររឿងទុកផ្លូវហ្នឹង ដូច្នេះនៅក្នុងពធមានទាំងអស់ពពុទ្ធមានធម៌សម្រាប់ការពារមានធម៌សម្រាប់ព្យាបាលធម៌សម្រាប់ការពារនៅសេចក្តីអន្តរាយផ្សេងផ្សេងហ្នឹងគឺនៅក្នុងអភិនហបច្ចវេកណៈហ្នឹងឯងមើលមើលឲ្យពិចារណារឿយរឿយរឿយរឿយថាម៉េច សពេហេមេបយេហេនានាភាវោវិនាភាវមិនមិនតន្ទិញទេគឺពិចារណាឲ្យដឹងហ្មងឲ្យឲ្យចិត្តវិញ្ញាណរបស់យើងនឹងឲ្យបញ្ញាញាណរបស់យើងនឹងវាកើតឡើងទទួលស្គាល់ការពិតថាអអញគង់តែបែករបស់ជាទីស្រឡាញ់ជាទីកប់ចិត្តទៅធម្មតាมันអាចរំលងការបែកបាក់នឹងបានទេបែកបាក់ដោយសារអីខ្លះជាងការបែកបាក់មកពីខ្លួនយើង ជាងការបែកបាក់មកពីរបស់នឹង ជាងការមានរបស់ទី3មកបំបែកជាងការយើងស្លាប់ចោលហេតុឯណានេះមួយវាត្រូវតែបែកព្រោះមានហេតុរបស់វាខាងដើមគឺការជួបអានឹងជាការការពារវិចារណានៅទុកជាមុនឃើញទេរឿយរឿយឲ្យទៅជាប្រកម្មដ្ឋានរាល់ថ្ងៃបើកភ្នែកមើលថ្ងៃនេះអាចជាថ្ងៃជួបចុងក្រោយអញ្ចឹងគួរតែធ្វើសេចក្តីល្អដល់គ្នាឃើញទេហ្នឹងហើយយើងលាគ្នាទៅសេបាយបាយនឹងមិនអាចសេ hello again ក៏បាន គិតចឹងគិតពិចារណារហូតដល់ទៅវាមិនមែនជា បញ្ញាថ្នាក់គិតទេ វាទៅជាបញ្ញាដែលទទួលស្គាល់ការពិតថាវាអញ្ចឹងអាហ្នឹងវាអញ្ចឹងមិនមែនខំគិតទេណាមិនមែនខំគិតទេយូរទៅវាទៅជាចំណេះមួយ ថារឿងបែកហ្នឹងជារឿងធម្មតាតែមិនមែនមានន័យថាឲ្យវាបែកក៏បែកទៅក្នុងន័យថាមិនខ្វល់ទេថែឈឺត្រូវមើលមានរឿងត្រូវដោះស្រាយប៉ុន្តែដោះស្រាយមិនបានក៏ ឥឡូវវាដល់ពេលបែកហើយដល់ពេលបែកមកដល់ជារឿងគិតទុកមុនតាឃើញទេមិនឆក់ណាមិនរឿងថ្មីណាមិនរឿងរន្ធត់ណាពួកបានគិតទុកជារឿយរឿយរឿយរឿយឃើញទេមាគេប្រពុតអញ្ចឹងទេមិនមែនទៅរំដោះគ្រោះទេអារំដោះគ្រោះនឹងធ្វើឲ្យកាន់តែភ័យទៅពួកគិតអញថាលែងអីហើយភ័យភ័យភ័យរំដោះគ្រោះគិតតែលែងអីហើយដល់អីកាត់ទុកជាមុន ចុះបើយើងទៅទៅរៀនពីការពិតតែរឿងត្រូវបែកគង់តែបែកឲ្យវាទៅជាប្រកម្មដ្ឋានតែរឿងត្រូវបែកគង់តែបែករឿងត្រូវបែកគង់តែបែកគង់តែបែកទេហេតុណាមួយមិនដឹងដល់វាបែកម្ដងអឺមែនតាកាលមុន កាលណាគិតទុកឥឡូវវាមែនតាឃើញទេវាការទុកដែរតែជារឿងគិតទុកជាមុន តែជារឿងគិតទុកជាមុននេះសម្រាប់អ្នកពិចារណាមុនហ្នឹងអត់សូវអីទេមិនសូវអីទេ ដែលអាត្មាឃើញដោយកាលអាត្មាទៅពលានយន្តហោះអីអីចឹងឃើញមនុស្សមកទំនើបទំនើបទៅសិង្ហបុរីអីចឹងចឹងអង្គុយគិតអង្គុយគិតទេមើលមនុស្សដូចអស្ចារណាមើលពីដើរទៅនេះដើរទៅនោះមើលទៅដូចហំហាន់សុទ្ធតអ្នកធ្វើការអីចេះចេះបើសិនតែពេលណាឯងនិយាយពីរឿងអនិច្ចំទុក្ខំអនត្តា គ្រប់យ៉ាង មិនទៀងវិនិច្ឆ័យប្រែប្រួលទៅជាធម្មតាគេថាឲ្យឈួតហ៎ ហើយចំណេះនឹងសាមញ្ញចំណេះនឹងធម្មតាតែមនុស្សអត់រៀនមនុស្សអត់គិតមនុស្សអត់ពិចារណាហើយអ្នកទាំងអស់គ្នាសិតតែឈរនៅលើអាទៅហ្នឹងឈរនៅលើបន្តិចធ្លាក់ងាប់ហើយបើអត់គិតបន្តិចយំសោកឡើបន្តិចកើតទុកខ្លាំងឡើបន្តិចឈួតឡើឃើញទេនឹងឯងដែលយើងបោះបង់ខ្លួនឯងចោលម្នាក់ម្នាក់វាគ្មានរឿងអីទេហើយការទទួលយកមិនបាននឹងវាមិនមែនតែយើងសម័យនឹងទេ សំបីមនុស្សសម័យព្រះសម្មាសម្ពុទ្ធហ្នឹងណាដូចជាព្រាមម្នាក់គាត់មានកូនគាត់យល់ស្ដាប់ធម៌ក៏គាត់អត់យល់ដែរព្រោះគាត់អត់ធ្លាប់ពិចារណាពីមុនគ្រោះថ្នាក់ណាអាការអត់ពិចារណាទុកជាមុនហ្នឹងសំបីតែស្ដាប់ព្រះហ្នឹងស្ដាប់យល់ផងយល់មិនកើតចិត្តវាកំពុងតែឈឺចាប់ហើយយើងយកអញ្ចឹងយកទៅដាក់ដូចទៅផ្សាលឲ្យគាត់ព្រាមម្នាក់គាត់មានកូនតែមួយ ចឹងទៅដល់ស្លាប់កូនវាអស់ហ្មងហេលហាលហ្មងជីវិតហ្នឹងយើងវាមិនមែនរឿងយើងទេពុទ្ធលើករឿងមកថារឿងហ្នឹងវាមាននៅក្នុងជីវិតយើងបានព្រះអង្គទុកឲ្យយើងរៀនហ្នឹងដល់ពេលចឹងទៅគាត់ទៅអាកន្លែងសពកូននឹងបូជាសពកូននឹងយំមកឆ្អែតរាល់ថ្ងៃទៅយំនោះនឹងរាល់ថ្ងៃមានពេលមួយចេះនឹកឃើញមកចង់ទៅជួបព្រះអង្គឬថាព្រះអង្គ ចេះដោះស្រាយបញ្ហាទ្រោអ្នកដោះស្រាយដែរប៉ុន្តែមិនចូលទេពោះទុកវាកំពុងតែញោមញីវាបិទផ្លូវគាត់អស់ហើយព្រោះអីម្ចាស់ណាមឃើញទេដល់ចឹងទៅមកដល់ព្រះអង្គសួរថាមនាលព្រាមហេតុអ្វីក៏ព្រាមមើលទៅទឹកមុខមិនស្រស់បោះឥន្ទ្រីមិនស្រស់បោះសោះអញ្ចឹង បានគាត់ថាបើពុតប្រគោដំដ៏ចម្រើនតើឲ្យខ្ញុំនេះ មានទឹកមុខស្រស់បោះញញឹមដូចមិនដាច់កើតព្រោះកូនជាទីស្រឡាញ់តែមួយរបស់ខ្ញុំ បានធ្វើការកិរិយាកាលកិរិយាទៅហើយព្រះអង្គនិយាយពិតពេលហ្នឹងព្រះអង្គនិយាយរឿងពិតណាធម្មតាហ្នឹងប៉ុន្តែគាត់ទទួលយកអត់បានគាត់ថាមនាលព្រាមត្រូវហើយ តាមពិតសេចក្តីសោកសេចក្តីព្រួយសេចក្តីភ័យសេចក្តីសោកស្ដាយការអាឡោះអាល័យហ្នឹងគឺវាកើតមកតែពីរបស់ជាទីស្រឡាញ់នឹងឯងមូលហេតុគឺសេចក្តីស្រឡាញ់នឹងឯងបើ មិនមានសេចក្តីស្រឡាញ់ទេវាអត់មានថ្ងៃសោកសៅថ្ងៃហ្នឹងទេអាស្រឡាញ់ជាប់ជាពាក់ហ្នឹងណាគាត់ថាឲ្យព្រះសម្មាសម្ពុទ្ធនេះប្រគោដំនិយាយផ្ដេសផ្ដាស់តាមពិត គេបានសុខព្រោះតែមានរបស់ជាទីស្រឡាញ់ហ្នឹងអាម៉េចក៏ថាស្រឡាញ់នាំឲ្យកើតទុកចឹងគាត់ក៏ដើរចេញទៅអត់យល់អត់យល់ទេចឹងនៅពេលដែលមិនដែល ត្រៀមមិនដែលពិចារណាស្អីសោះពីមុនមកហ្នឹងណាហើយទៅនិយាយសច្ចៈធម៌មែនតេនិយាយពីហេតុផលមែនតេពេលហ្នឹងវាអត់ចូលហ្មងហើយវាអត់ចូលអាហ្នឹងមកបាំងជាងបិទញញចូលទេ អញ្ចឹងសំខាន់ណាស់នៅពេលដែលមិនតាន់កើតទុកនឹងយើងរៀនពិចារណាទុកមុននឹងវាគ្រាន់ដាស់តឿនដាស់ទុកវាឆាប់ភ្ញាក់វាឆាប់ជាដែលដូចព្រាមនោះក៏អត់ដែរពិចារណាមុនណាអត់ដែរពិចារណាដល់ព្រះអង្គដាក់ចំឆ្នាំនោះចំតាធៀបពុតបើក៏អត់ស្រឡាញ់ខ្លាំងគាត់មានកើតទុកខ្លាំងណាស់រឿងពិតតាប៉ុន្តែគាត់ទទួលយកអត់បានព្រោះវាកំពុងតែញោមញីចិត្តគាត់គាត់ឃើញតែអានិសង្ឃពេលកូននៅអញ្ចឹងទៅ អតតិញទៅអីអញ្ចឹងទៅសុបាយចិត្តគាត់នឹកតានោះ តែគាត់អត់នឹកអត់ឃើញថាអាស្រឡាញ់ខ្លាំងនោះដែលជាប់ជាពាក់ខ្លាំងធ្វើឲ្យគាត់កើតទុករាល់ថ្ងៃហ្នឹងវាអត់ឃើញចាណាមិនក៏ចាណាមិនឃើញហ្នឹងហើយអចុះអ្នកដែលធ្លាប់ពិចារណា មានប្រយោជន៍មិនអ្នកដែលធ្លាប់ពិចារណាមានប្រយោជន៍មិនដូចនាងវិសាខាវិសាខាមានចៅកមុំជាទីស្រឡាញ់របស់នាងខ្លាំងណាស់ នាងនឹងឆ្លាតនាងចៅនឹងឆ្លាតណាពេលគាត់ធ្វើទៀនអីនឹងធ្វើចង្ហាន់ប្រគេនវិខសង្ឃនឹងគឺថានាងនឹងរាប់ធ្វើគឺល្អដល់អញ្ចឹងទៅវាទៅជាជាទីស្រឡាញ់ ជាទីពេញចិត្តនៃនាងវិសាខាគាត់ជួននាងនឹងក៏កើតរោគខ្យល់ខ្យល់កោស្លាប់ដែរស្លាប់ទៅនាងក៏កើតទុកដូចតែព្រាមនឹងអញ្ចឹងពួកវិបត្តិរបស់ជាទីស្រឡាញ់ពួក អាស្រឡាញ់កូនស្រឡាញ់អីវានៅតែអរិយបុគ្គលនោះមកបាំងមកផ្លេតហ្នឹងនឹកអីមិនឃើញយំសោកអត់បានរៀបចំសពឲ្យល្អទេប៉ិនចេះនឹកឃើញពពុតដែរទៅដើរទៅជួបព្រះសម្មាសម្ពុទ្ធហើយវាទឹមភ្លៀងហើយផងទឹកវាកាត់ធ្លុកចឹងទៅនាងអត់មានដើរវៀងដើរអីហើយក៏មិនបាន លើកសម្ពុតអីដែរដើរកាត់ទៅទៅទឹកសម្ពុតអស់ហើយវាបិច វាអាស្មារតីទៅណាអស់នេះអញ្ចឹងទៅទៅស្វែងគុំព្រះអង្គទៅព្រះអង្គថាមនាលសាខាហេតុអីក៏ទៅទឹកសពុតទៅទឹកអីអស់អញ្ចឹងដើមមើលទឹកមើលអីទេអីអូយបានខ្វល់អីរឿងហ្នឹងទេព្រះអង្គហើយខ្ញុំព្រះអង្គគិតតែរឿងមួយគាត់វាកើតទុកពេកព្រោះចៅជាទីស្រឡាញ់នឹងស្លាប់ទៅវាភ្លាមភ្លាមពេក ហ្នឹងហើយបានព្រះអង្គដាស់តឿនថាវិសាខាតើមានថ្ងៃណា ដែលមនុស្សនៅក្នុងក្រុងសាវត្ថីនឹងមិនស្លាប់ទេអើព្រះអង្គសួរថាមនីវិសាខាអឺតើនាងចង់បានចៅដែលល្អរបៀបនឹងច្រើនទៀតទេអូឲ្យតែចៅល្អអញ្ចឹងខ្ញុំព្រះអង្គចង់បានច្រើនណាស់ព្រះអង្គ វាជាប់អារឿងល្អនោះប្រាថ្នារឿងល្អនោះបានព្រះអង្គសួរសំណួរទី2ថាតើសាវត្ថីទាំងមូលហ្នឹង មានថ្ងៃណាដែលមនុស្សមិនស្លាប់មានទេពុទ្ធព្រះអង្គនៅចម្រើនអត់ទេថ្ងៃណាក៏មានមនុស្សស្លាប់ដែរយ៉ាងហោចក៏10នាក់ដែរបានព្រះអង្គថាមនេវិសាខាបើសិនបើនាង មានចៅច្រើនរហូតចំនួននឹងវាច្រើនដូចក្រុងសាវត្ថី នាងប្រកបជាទឹកសពុទ្ធ ដើរមករត់ទៅថាគាត់នឹងរាល់ថ្ងៃអញ្ចឹងព្រោះចៅនឹងស្លាប់ទៅទឹកសពុតចុះអា10នាក់ងាប់មួយថ្ងៃហ្នឹងមិនក៏មិនកើតទុកវាមិនមែនរឿងងាប់ណារឿងយើងស្រឡាញ់តាយើងនឹងជាប់ជាពាក់តាមនេះវិសាខាក្រែងតថាគតដាស់ទឿននាងជារឿយរឿយហើយតែសង្ខារធัวទាំងឡាយវាមិនទៀងវាមិននៅក្នុងអំណាចរបស់យើងវាជាអនត្តាមិនដូច្នោះឬភ្ញាក់ហ្មងព្រះអង្គដាស់ប៉ុណ្ណឹងភ្ញាក់ លើកដៃស្ពះព្រះអង្គហើយខ្ញុំព្រះអង្គនោះវាងឹតឈឹងមកផ្លេតនឹងទៅឥឡូវអត់អីទេខ្ញុំព្រះអង្គដឹងហើយដឹងហើយថានឹងវាអញ្ចឹងឯងក៏ថ្វាយបង្គំព្រះអង្គហើយតើទៅចាត់ចែងសពចៅនឹងដាក់ទុកស្រួលក៏រស់នៅធម្មតាវិញទៅឃើញប្រយោជន៍ឯងប្រយោជន៍នៃអ្នកស្ដាប់ប្រយោជន៍នៃអ្នកពិចារណា ទុកមុនជារឿយៗទោះបីជាវាភ្លេចខ្លះទោះបីវាវែងខ្លះដាស់តឿនទៅវាមកវិញ ជាបើអត់ដែលគិតផងហ្នឹងរហូតដល់យើងនិយាយទៅអូកុំនិយាយរឿងបែកគ្នាខ្លាចវាដាស់គួយអូយកុំនិយាយរឿងស្លាប់អូកុំនិយាយរឿងអន្តរាយចេះចោះឃើញទេយើងខ្លាចអានងប៉ុន្តែជីវិតយើងដែលនៅឆ្ងាយពីអានងទេជាការគ្រោះថ្នាក់បំផុតអារឿងគ្រោះថ្នាក់បែកវាបែកហើយប៉ុន្តែអាបែកដោយមិនដែលគិតនេះដែលមិនដែលគិតនេះវាជារឿងឈឺចាប់ខ្លាំងណាស់ចឹងមិនដូចឆ្នាំណានោះក្រុមអ្នកសិល្បៈហើយ មានកូនទៅកលាប់ឡានឯណាស្លាប់នៅម្ដាយគ្រាន់ដឹងស្លាប់ឈឹងដឹងខ្លួនមកវិញលឺតែកូនស្លាប់ស្លាប់ឈឹងស៊ីមិនដែលគិតមុនសូម្បីតែបន្តិចទៅណា មានបន់ជួបយាយម៉ៅបន់កុំឲ្យគ្រោះថ្នាក់បន់កុំឲ្យគ្រោះថ្នាក់ថាយាយម៉ៅគាត់មិនដឹងស្អីទេគាត់មិនដឹងស្អីទេកុំយកទោសដាក់ឲ្យគាត់គាត់មិនដឹងស្អីទេហើយបើសិនយាយម៉ៅនឹងជាអ្នកទទួលសំណែនវិញយើងអ្នកបន់នឹងអ្នកធ្វើបាបយាយម៉ៅមកឲ្យគាត់ទៅចាប់ជាតិនោះ ចងគាត់នឹងខ្ទមហ្នឹងទៅអាហ្នឹងបើមិនមានមែនរឿងថ្មមិនដឹងនិយាយថាមិនដែរនិយាយទៅដូចរឿងស្ដីឲ្យបងខំថារឿងនេះគឺជារឿងជីវិតយើងទាំងអស់គ្នាអ្នកទាំងឡាយដែលកំពុងស្ដាប់នេះកំពុងស្ដាប់នេះឬក៏នឹងស្ដាប់ក្រោយទៀតនេះលើអ្នកខ្លះកំពុងស្ដាប់អ្នកខ្លះក្រោយទៀតបានស្ដាប់ឬក៏អាត្មាងាប់បាត់ក៏ស្ដាប់ទៅនោះណាថានៅពេលដែលអ្នកកំពុងស្ដាប់ហ្នឹងណាភាកច្រើនមិនតាន់មានរឿងទេ ភាកច្រើនមិនតាន់បែកបាក់មនុស្សជាទីស្រឡាញ់ទេ ភាកច្រើនមិនតាន់ជួបគ្រោះថ្នាក់ធំទេចាណាហើយទៅ ថារឿងអីក៏វាអាចកើតមានបានដែរព្រោះមិននៅ ក្នុងអំណាចយើងទេរៀនគិតឲ្យហើយទៅរឿងធំប៉ុណ្ណាក៏វាអាចកើតឡើងរឿងធំបំផុតគឺរឿងយើងស្លាប់ចុងក្រោយ ដែលមិនអាចកន្លងបានដូច្នេះឲ្យដឹងថាវាច្បាស់អញ្ចឹងលែងរំដោះគ្រោះកាលឃើញទេមិនបើយើងចេះនៅចង់ទៅរំដោះចេះទៅរំដោះចេះទៅរំដោះចេះ វៀងការពិតអ្នកវៀងការពិតហ្នឹងអ្នកភ័យខ្លាំងហើយតែភ័យខ្លាំងវានៅតែមករឿងអីមិនខ្លាចកាន់តែរន្ធត់ខ្លាំងឡើងនឹងអញ្ចឹងហើយដែលអាត្មានិយាយរឿងហ្នឹងហើយដែលនិយាយរឿងហ្នឹងអាត្មាមិនមែនមិនដឹងថាមិនប៉ះគេទេប៉ះណាស់ប៉ះអ្នករស់ស៊ីខាងហ្នឹងប៉ះអ្នកគេធ្វើខាងហ្នឹងគេខឹងអាត្មាសឹងថាគេមិនចង់ទុកអាត្មានៅលើពិភពលោកនេះផងនិយាយទៅវាប៉ះរឿងរបររបស់គេហ្នឹងប៉ុន្តែហេតុអីអាត្មាចង់អនុគ្រោះអ្នកដែលមាននិស័យហ្នឹងឲ្យវាភ្ញាក់ខ្លួនឡើង ប៉ុណ្្នឹងទេហើយនិយាយឲ្យមិនភ្ញាក់អាហ្នឹងក៏មិនដឹងមិនឯងយើងគ្មាន business ជាមួយគ្នាអីអាត្មាក៏គ្មានខាតអីប៉ុន្តែស្អីដែលចង់ធ្វើស្អីដែលចង់និយាយនិយាយអស់ឲ្យគ្មានលក្ខអឺហេងពៅនៅកូរ៉េ អឺសូមឲ្យអាត្មានឹងជួយបញ្យលបន្ថែមត្រង់អហេតុកៈកុសល វិបាកចិត្តដួងទី8ឲ្យបាន ក្បោះក្បាយ បន្តិចទៀតនឹងតលពាក់ប៉ុណ្្នឹងរៀនពាក់ប៉ុណ្្នឹងមេរៀនបើបញ្យល ពេលនេះវាអាច take time ច្រើនចាំនៅក្នុងមេរៀនចាស់ចាំអាបញ្យលព្រោះនៅក្នុងខ្សែអ វីដេអូដូចជាទី39 40អីហ្នឹងរៀនពីអាហ្នឹងក្នុងវីដេអូហ្នឹងសេគូរ៉ាខ្ញុំណាសួរថាពេលយើងជូនរបស់ទៅគេឬជួយអ្វីមួយដល់គេហើយគេឲ្យពរតែយើងទទួល បានពរដែលគេឲ្យនោះទេ ព្រោះខ្ញុំកណាដឹងថាយើងបានទទួលផលបុណ្យយើងធ្វើនោះរួចហើយតែយើងចាំបាច់នៅសំពះទទួលពរដែលគេឲ្យនោះទេ អានេះគឺការជាកិច្ចគួសមអញ្ចឹងទៅវាគ្រាន់តែធ្វើ ជា ការងារគួសមជាសុជីវធម៌អីធម្មតាទោះបីយើងជឿមិនជឿអីយើងគ្រាន់ធ្វើជាលក្ខណៈសុជីវធម៌ណាមិនមិនជាអីទេមិនតោះខុសអីទេបានគ្រាន់ថាពួរមិនអាចពីណាឲ្យពីណាបានទេ ពួរប្រែតែរបស់ប្រសាត្រូវតែធ្វើដោយខ្លួនឯងនឹងដោយព្រះសម្មាសម្ពុទ្ធព្រះអង្គដែរឲ្យពួរឲ្យនរណាយ៉ាងនេះឲ្យនរណាយ៉ាងនោះបានទេអត់ទេ គ្រាន់ព្រះអង្គគ្រាន់បយលពោជារបស់ប្រសើរដែលមនុស្សចង់បានហ្នឹងវាមានហេតុរបស់វាយ៉ាងម៉េចឧទាហរណ៍ដូចពោ4ប្រការចឹងយើងថាំងសំសូមជូន ពុទ្ធពោ4ប្រការគឺអយុវណ្ណៈយើងយកមកធ្វើខុសពីពុទ្ធបាទពុទ្ធពោមែនពុទ្ធពុទ្ធមិនមែនសម្រាប់ឲ្យទេនៅក្នុងបិដកដែលព្រះអង្គត្រាស់នៅក្នុង កតកនិកាយនឹង ថា ចត្តារោធម្មាវត្តហន្តេអាយុវណ្ណោសុខាំងពលៀងធัวគឺពោទាំងឡាយ4ប្រការរមែងចម្រើនដល់បុគ្គលអ្នកចេះគោរព ហ្នឹងហើយគោរពអីគោរពចាស់ព្រឹទ្ធាចារ្យគោរពអ្នកមានគុណធម៌គោរពឲ្យតម្លៃគ្នាក្នុងសង្គមហ្នឹងមិនបៀតបៀនមិនប្រមាថគ្នាហ្នឹងកាលណាមនុស្សចេះគោរពគ្នាចេះឲ្យតម្លៃគ្នាចេះជួយគ្នាពូ4ប្រការហ្នឹងវារមែងកើតឡើងឲ្យមានអាយុវែងហេតុអីបានអាយុវែងវាយើងអត់ស្លាប់គ្នាយើងមិនបៀតបៀនគ្នាមិនរស់នៅដោយសុខវណ្ណៈមានពូសម្បល់ស្រស់ស្រាយញញឹមដាក់គ្នាដោយល្អឃើញទេបើយើងអត់ចងគំនុំគុំគួនដល់គ្នាហ្នឹងយើងគោរពគ្នា សុខៈមានសេចក្តីសុខកាយសบายចិត្តមិនបៀតបៀនគ្នាមិនលក់ដាក់ថ្នាំច្រើននាំឲ្យសុខភាពល្អឃើញទេហើយនឹងពលៈមានកម្លាំងកាយកម្លាំងបញ្ញានោះដោយសារអីដោយសារការគោរពនឹងឯងព្រះអង្គនិយាយពីហេតុផលគាត់ដាក់ថាជាពរជារបស់ដែលមនុស្សចង់បាន គឺអាយុវណ្ណៈសុខៈពលៈហ្នឹងដែលចាត់ថាជាពរហ្នឹងជារបស់ប្រសើរដែលមនុស្សចង់បានតែប៉ុណ្ណោះទេ ប៉ុន្តែវាអាចសម្រេចបានដោយការគោរពគ្នាទៅវិញទៅមកពពុទ្ធអត់មានឲ្យទេពពុទ្ធមិនឲ្យពុទ្ធទេ តែយើងយកទៅឲ្យក្នុងសង្គមថាខ្ញុំសូមជូនពុទ្ធពរដល់កាលណាទេសនានឹងខុសតាំងពីក្បាលដំបូងមកម៉េះអាត្មាឈប់ថានឹងដោយសារអីវាអត់ត្រូវតិចថាឲ្យតែចាស់ថាត្រូវនឹងទេសនាបែបពីដើមអត់ត្រូវទេអត់ត្រូវតាមពុទ្ធពរនឹងទេហើយខ្ញុំជឿទៅបើកមើលទៅបិដកលេខ52ចតារោធម្មានោះក្នុងខុទ្ទកនិកាយធម្មបទហ្នឹង ព្រះអង្គថាតែប៉ុណ្្នឹងដែរថាចតារោធម្មេវត្តនអាយនោសកម្មពលប៉ុណ្ណឹងអត់មានឲ្យទេនរណាថាពពុទ្ធឲ្យពូនោះវាអត់ត្រូវនោះមកពពុទ្ធគ្មានចេះឲ្យពូទេតែយើងថាអីអីយើងចេញមកយើងថាអីចាត់តារោធម្មាវត្តថន្តោធរគឺពោទាំងឡាយ4ប្រការ អាយុសូមឲ្យអស់លោកអ្នកមាន អាយុយឺនយូរជាងរយព្រះវសាហើយនឹងខុសបាទព្រះពុទ្ធអត់មានយកពរនឹងទៅឲ្យអញ្ចឹងទេប្រាប់ថាពរនឹងវាចម្រើនដោយសេចក្តីគោរពចេះប្រាប់ចេះតាវណ្ណៈសូមឲ្យមានសេចក្តីសុខកាយសบายចិត្តសូមឲ្យទៀតសូមឲ្យគេបានសុខទៀតអញ្ចឹងទៅទេសឲ្យគេភ្លឺស្វាងមកបើមិនឆាទៅថែទាំងអ្នកទេសមកហ្នឹង វិឆាតថេទាំងអ្នកសរសេរសភៅនឹងទៅទៀតខុសតាំងពីអ្នកសរសេរសភៅមកម៉េះវាអត់ត្រូវអើទៅសូមឲ្យនឹងគ្មានត្រូវទេរឿងនឹងសិតតែរឿងកិច្ចប្រតិបត្តិខ្លួនឯងវណ្ណៈសូមឲ្យមានពោសម្បោកាយអ្នកខ្លះមុខមើលមិនបានហ្នឹងមុខឡងកញេះញេះឲ្យឲ្យគេមានពោសម្បោល្អឲ្យគេបានរបស់នៅឲ្យគេបានបើទោះមានរបស់ហ្នឹងវានិយាយមែនតើខ្លួនឯងមិនទាំងបានហ្នឹងឲ្យគេមិនកើត និយាយមិននិយាយមើងងាយប៉ុន្តែថាវាអញ្ចឹងណាឲ្យទៅតាម គេថានឹងវាគ្មានកើតបញ្ញាទេនៅតែនិយាយអញ្ចឹងនិយាយរហូតដល់ថ្ងៃលែងនិយាយបើយើងឲ្យពោក្នុងលក្ខណៈសុជីវធម៌ទទួលសាធុដោយលក្ខណៈសុជីវធម៌អត់អីជាតំណតំណងវាថាប្រូតូកូលនឹងប៉ុណ្ណឹងបានតែបើយើងគិតថាទទួលចេះឲ្យគេបានចុះគ្មានត្រូវអីបន្តិច ហើយអ្នកខ្លះហ្នឹងបន្ទោសទៀតណាទេសនាតែមិនថាតាមរបៀបហ្នឹងវាមិនត្រូវអើត្រូវតាមអ្នកសរសេរក្បាលម្នាក់យកមកគិតហ្នឹងហើយសរសេរអញ្ចឹងហើយយើងក្បាលរាប់លានអ្នកតើតាមទៅអត់យកមកគិតផងគិតមកមិនខុសមិនត្រូវលេងអត់ត្រូវទេតែមិនត្រូវហ្នឹងអាត្មាអាងពពុទ្ធទេមកកពីដើមអត់មានអញ្ចឹងផងអាហ្នឹងរឿងមនុស្សសរសេរក្រោយសោះសៀងលីនីកណាធ្លាប់លះបងសែន មុន ស្ដាប់ព្រះធម៌ព្រោះស្ថិតក្នុងសភាពក្រខ្សត់ តែក្នុងការភ័យខ្លាចដែរតែពេលនេះយល់យ៉ាងច្បាស់ថាខ្លួនយើងសម្រេចលើកការច្បាស់លាស់របស់ខ្លួនឯងព្រះគ្រូបំភ្លឺពិតច្បាស់ច្បាស់មែនអូសាធុនឹងឯងគាត់លះមុនប៉ុន្តែដោយសារហ៊ានក្លាហានដែរមិនមិនតែរឿងអត់មួយយ៉ាងដោយសារវាមានធាតអត់ចង់ធ្វើនឹងផ្សំដែរព្រោះជឿងប់ខ្លាំងទៅខ្ចីគេសែនទៀតតែឡូវណាបើវាវាមានធាតរបស់យើងសម្រាប់យល់ដែរ បានថ្មគ្រាន់តែបន្ថែមតិចទៅទៀតទៅគឺភ្លឺច្បាស់តែមកហ្នឹងហើយរឿងនេះរឿងខ្លួនឯងទេព្រោះព្រោះអាច ដែលយល់ច្បាស់ហ្នឹងព្រះអង្គប្រៀបផ្កាឈូក4ចម្ពោះហ្នឹងហ្នឹងសត្វលោក4ចម្ពោះដូចផ្កាឈូកក្នុងជលដ្ឋានហ្នឹងគឺថាអឺព្រះអាទិត្យដែលធ្វើឲ្យផ្កាហ្នឹងរីកទៅបានហ្នឹងដោយសារផ្កាហ្នឹងខំលូតខ្លួនឯងខំលូតខ្លួនឯងមកហើយនឹងវាផុតទឹកមកហើយ ប៉ុន្តែបើខ្វះពលឺរីកអត់កើតដល់ប៉ះធัวហ្នឹងទៅប៉ះពលឺហ្នឹងរីកចាយស្អាតចឹងតែម្ដងហើយយើងមិនអាចមានទៅអួតសម្បត្តិហ្នឹងដោយសារតែពលឺហ្នឹងបានរីកអាហ្នឹងវាចឹងពិតមែនទេប៉ុន្តែខ្លួនឯងហ្នឹងវាខំលូតយ៉ាងផុតទឹកចឹងញាតិញោមត្រូវអោយគុណតម្លៃខ្លួនឯងផងដែលដែលញាតិញោមមកយល់អានិយាយតាមធัวមិនមែនយល់រឿងអាបកែអីទេថាធัวពុទ្ធដែលអាយកមកនិយាយឲ្យញាតិញោមយល់ ច្បាស់ហ៊ានលះបង់ជំនឿផ្ដេសផ្ដាស់ហ្នឹងណាកុំឲ្យទៅគុណសម្បត្តិលើថ្មពេកថ្មគ្រាន់តែនាំសារព្រះអង្គមកទេដូចគ្រាន់តែជះពលឺទៅឲ្យទេប៉ុន្តែដែលអាចពលឺនឹងទៅដល់អាចរីកបាននឹងញាតិញោមប្រឹងសម្បើមណាស់ពីមុនមកនោះញាតិញោមមានធាតល្អណាស់រីកផុត ខ្លួនឯងមកហើយប៉ះពលឺនោះរីកប៉ុណ្ណឹងហើយចុះអ្នកខ្លះធូរនឹងទៅដែរវាអត់វាអត់រីកសោះរីកមិនកើតនៅក្នុងទឹកឡើយវានៅស្រោបដោយទឹកឡើយវានៅ ក្នុងអតិពលទឹកឡើយ សង្គមបរិយាកាសកិលេសរបស់យើងដែលគ្របមកមិនឲ្យយើងយល់ច្បាស់ហ្នឹងហើយសង្គមដែលដឹកនាំយើងឲ្យខុសហ្នឹងហ្នឹងតាមវត្តអារាមក៏ដោយអាចារ្យក៏ដោយដែលដឹកនាំយើងទៅជឿនេះជឿនោះហ្នឹងដូចទឹកវាគ្របយើងចឹងមិនឲ្យយើងប៉ះពលឺទេមកឲ្យទេហ្នឹងប៉ុន្តែដែលយើងអាចលូតចេញបានមិនមែនរឿងទឹកខ្លាំងមិនមែនរឿងណាខ្លាំងគឺយើងខ្លួនឯងខ្លាំងនឹងឆុងលូតឲ្យវាផុតទឹកមកដល់ប៉ះពលឺធមមកច្បាស់បដ ாய் នឹងហើយម្យ៉ាងទៀតនៅពេលដែលយល់នេះដូចយើងយល់ដបងដបងនេះស្មើថា យើងទៅទៅចូលដល់ច្រកទ្វារនៃពធនៅឡើយទេគឺត្រូវអឺពឹងសេចក្តីព្យាយាម សង្កេត ពិនិត្យសិក្សាបន្តទៀតមិនតាន់ចប់ប៉ុណ្ណឹងទេដរាបណាកិលេសនៅមានត្រូវដឹងថាយើង ទៅទៅដល់ច្រកទ្វារដំបូងបើកទ្វារដើម្បីយើងសិក្សាតទៀតអាត្មាមានអឺសមត្ថភាព ត្រឹមតែបើកទ្វារឲ្យញាតិញោមប៉ុណ្ណោះទេតែញាតិញោមត្រូវដើរដោយខ្លួនឯងតទៀត កណាសួរថាតើពាក្យថាសម្ពុទ្ធមានន័យដូចម្ដេចសម្ពុទ្ធៈនឹងប្រែតការត្រាស់ដឹងការការដឹងច្បាស់នៅសច្ចធម៌ហៅថាសម្ពុទ្ធៈគឺដឹងទុកហេតុដែលនាំឲ្យកើតទុកឬក៏ឃើញច្បាស់នៅព្រះនិព្វាននិងនឹងបដិបទាទៅកាន់ព្រះនិព្វាន អ្នកណាឃើញច្បាស់ នៅផ្លូវហ្នឹងអ្នកនោះឯងហៅថាសម្ពុទ្ធៈ អង្គធោបានដល់តួបញ្ញាអង្គរតនៈកន្សោមអកសួរថាតើមានវិធីណាកុំឲ្យមនុស្សភ័យខ្លាចស្លាប់ទេអត់មានទេលែងខ្លាចស្លាប់វាទល់តែមនុស្សហ្នឹងលែងចង់រស់ហ្នឹងមួយវា overload ដល់ចឹងទៅហ៊ានសម្លាប់ប៉ុន្តែមិនបានន័យថាมันខ្លាចស្លាប់ទេមនុស្សហ្នឹងគ្រាន់តែថាវាទុកណាមួយវាធ្ងន់ជាងអាស្លាប់ហ្នឹងទៅទៀត គាត់សម្លាប់ខ្លួនទៅប៉ុន្តែមិនបានន័យថាគាត់លែងខ្លាចស្លាប់ទេអញ្ចឹងបានគាត់ត្រូវជ្រើសរកវិធីស្លាប់ណាមួយឲ្យស្រួលនៅគាត់ខ្លាចឈឺគាត់ខ្លាចស្លាប់ហ្នឹងហើយគាត់នៅតែខ្លាចទីហើយអ្នកកំពុងតែចង់សម្លាប់ខ្លួនចង់លេបថ្នាំសម្លាប់ខ្លួនយកពោះយកទៅដាក់គាត់រត់ណានរត់ណីលើបើគាត់ច្រឡំតែខ្លួនគាត់លែងខ្លាចស្លាប់មិនមែនគាត់គ្រាន់តែចង់ផ្ដាច់ជីវិតដើម្បីគេចពីបញ្ហាប៉ុន្តែធិតពិតក៏នៅតែខ្លាចស្លាប់ដដែលលែងខ្លាចស្លាប់ពិតប្រកបមនុស្សទៅលអស់តណ្ហា អស់ជាប់ជំពាក់អស់រាគៈអស់ខ្លាចទទួលខ្លាចស្លាប់ហ្នឹងគឺតោសៈនឹងឯងតោសមូលចិត្តនឹងឯងតែភ័យដែលខ្លាចហ្នឹងវាកើតពីបច្ច័យរបស់វាគឺតណ្ហាអញ្ចឹងចង់អស់តោសៈវាតលអស់តណ្ហាហើយបើតណ្ហានៅមានឲ្យលែងខ្លាចមិនបានទេអ្នកណាចេញមកនិយាយតាម Facebook ថាអញលែងខ្លាចស្លាប់ហ៎អីអីហ្នឹងកុំជឿទៅសើបមើលគាត់ខ្លាចអី យកទៅទៅកៅដាក់ក៏រត់តែលើនិយាយវាហួសជាងមៀតដោយមិនស្គាល់ចិត្តពិតប្រកបទេកុំទៅជឿឲ្យតែបធុជនចេញមកនិយាយថាអត់ខ្លាចស្លាប់ជាអ្នកតស៊ូជាអ្នកស្អីស្អីគ្មានទេគ្មានទេវាគ្រាន់ថាគាត់យល់ថាគួរតែធ្វើនិយាយទៅដើម្បីបរឹងកម្លាំងចិត្តខ្លួនឯងអានឹងនិយាយនិយាយទៅបើគាត់ថាឲ្យស្មោះថាគាត់មិនខ្លាចមែនគ្មានទេគ្មានទេកុំជឿ វាលែងតែគាត់ជាអរិយបុគ្គលថ្នាក់អនាគាប៉ុន្តែគឺបញ្ចូលមនុស្សឲ្យទៅអោបក្របបែកអីណានៃគឺសាសនាខ្លះគឺបញ្ចូលមនុស្សឲ្យទៅបោកក្របបែកឲ្យទៅដាក់ក្របបែកលែងខ្លាចស្លាប់មិនទេ នៅតែខ្លាចស្លាប់ចឹងតែវាមានអាជំនឿអីមួយមកមកលុបអាហ្នឹងលុបអាការខ្លាចហ្នឹងឧទាហរណ៍ថា កាលណាឯងស្លាប់ទៅដាក់ក្របបែកចឹងទៅនឹងផ្គាប់ចិត្តព្រះទៀតពិតមិនមែនគាត់លែងខ្លាចស្លាប់ទេតែគាត់ឃើញអាស្លាប់ហ្នឹងវាទូជាងអ្វីដែលត្រូវបាន ហ្នឹងដូចយើងខ្លាចអស់លុយចឹងយើងស្ដាយលុយបាត់បង់យើងស្ដាយប៉ិនស្រាប់តែបើអស់លុយហ្នឹងទៅវាបានអាស្អីមួយទៀតក៏យើងលះវាទៅ មើលទៅដូចអត់ស្ដាយទេធាតពិតវានៅស្ដាយតែវាចង់បានស្អីមួយដែលខ្លាំងជាងហ្នឹងចឹងបាន ជាលះអាលុយហ្នឹងទៅប៉ិនមើលទៅដូចអត់ស្ដាយចឹងដូចអ្នកទៅសម្លាប់ខ្លួនចឹងមើលទៅខ្លះហ្នឹងអត់ខ្លាចស្លាប់អត់ស្ដាយជីវិតចឹងមែនទេតែមានសម្ពាធអីមួយទៀតដែលគាត់ វាវាលើសពីអាស្ដាយជីវិតនឹងវាលើសពីអានោះតែមនុស្សវាគិត ពីដំណើរ ចិត្តអត់តាន់គិតចង្វាក់ចិត្តអត់តាន់ក៏គិតថាខ្លួនឯងឡើងខ្លាចស្លាប់ទៅអត់ទេឲ្យតែនៅមានតណ្ហាបែបនោះដូចខ្ញុំណាអាត្មាធ្លាប់លើកឧទាហរណ៍ថាអឺយើងចង់ទិញម៉ូតូម៉ូតូនោះតម្លៃថ្លៃអាទំនើប3000ដុល្លារអាមេរិកចឹង ប៉ុន្តែស្រាប់តែគេថាដើម្បីឥឡូវ bankrupt លក់ឡៃឡុងសងគេអីចឹងម៉ូតូថ្មីទេប៉ុន្តែគាត់ណាលក់បន្ទាន់ដើម្បីសរុបយកលុយសងគេគេលក់តាម1000ឯមួយឧទាហរណ៍ចឹងណាតាមពិតលុយនោះសំយូរហើយមួយខែ200មួយខែ200ចាយខ្លះសល់មួយខែ50 50ប៉ុន្តែយើងសល់មកសល់បាន1000ហ្នឹង ព្រោះទិញម៉ូតូទំនើបមួយអញ្ចឹងបើសិនជាត្រូវដល់តម្លៃ3000យើងត្រូវសាមប្រហែលឆ្នាំទៀតប៉ុន្តែតែគេលក់មកប៉ុណ្ណឹងហ៊ានលះអា1000ហ្នឹងមកលះអា1000ហ្នឹងដើម្បីបានម៉ូតូមួយណាហ៊ានលះអត់ស្ដាយឲ្យតែបានម៉ូតូហ្នឹងហើយសុបាយចិត្តនឹងអស់អានោះទៀតព្រោះជាធម្មតាត្រូវលះ3000ដល់លើកហ្នឹងលះតែ1000អស់តែ1000 បានម៉ូតូយ៉ាងថ្មីយើងគិតថាបើយកមកវិញជិះបានតិចលក់ក៏បាន2000នេះចំណេញគិតរឿងចំណេញវាគិតអារឿងបាននោះវាខ្លាំងជាងអារឿងជាប់វាសកិលេសដូចគ្នាទេឃើញទេយើងគិតនោះសបាយទៀតនឹងអស់ទៀតដដើមទិញឲ្យបានមុនគេទៀតខ្លាចគេទិញមុនពួកគិតឃើញវាចំណេញនោះអញ្ចឹងមើលទៅមើលទៅដូចអត់មានអត់មានអឺស្ដាយទេអា1000ហ្នឹងឲ្យតែបានរបស់ថ្មីនោះ ចឹងមកយើងឃើញអ្នកធ្វើបុណ្យយូរទៅកណាញ់ទៅកណាញ់ទៅរឿងអីរឿងតិចតួចក៏លះមិនបានគាត់លះម្ដងរាប់រយរាប់ពាន់រឿងអីឬរបៀបអញ្ចឹងពួកគាត់ចង់បានស្អីដែលមួយទៀតបានគាត់ខំលះអស់រាប់រយរាប់ពាន់ហ្នឹងទៅធ្វើបុណ្យកសាងពហិរក៏ដោយស្អីក៏ដោយអស់ថ្ងៃនោះព្រោះគាត់គិតថាឲ្យប៉ុណ្ណឹងទៅគាត់ទៅបានសម្បត្តិឋានសួគ៌គាត់ទៅបានកោតជាកូនអ្នកមានគាត់ទៅចង់អានោះគាត់ចង់អានោះមិនលះអានោះលះប៉ុណ្ណឹងមើលទៅដូចលះណាស់អញ្ចឹងប៉ុន្តែមែនទេដោយគាត់សង្ឃឹម សង្ឃឹមថានឹងបានទៅឋានសួគ៌ទៅនឹងបានជាអ្នកមានទៅតាមតែអាចារ្យបញ្យោអញ្ចឹងដែរតែបើលើរបៀបអញ្ចឹងបើលើបើដឹងថាវាអត់បានវិញក៏គ្មានទៅធ្វើស្អីទេគាត់ធ្វើទេព្រោះដឹងអត់បានអញ្ចឹងបើខំរើសទៅធ្វើស្រែល្អទៅរស់លោកណាល្អទៅបានបនច្រើនគាត់ធ្វើដើម្បីបានហ្នឹងគាត់មានធ្វើដើម្បីសង្គ្រោះអីហ្នឹងហើយអានឹងគិតសារឡើងវិញអាត្មានិយាយហ្នឹងប៉ះអ្នកធ្វើបនទាំងអស់ហ្នឹង គិតឡើងវិញតែធ្វើនឹងប្រកាសទេចាំអាត្មានៅសៀមរាបអាសួរថាបើចូលគ្រប់គ្រងពេទ្យគាត់ថាបុផាចូលប៉ុណ្ណឹងហើយអាត្មាថាវាគ្មានបានបនស្អីទេគ្មានកត់ឋានសួរស្អីណាទេ តែអំពើរបស់យើងបានត្រឹមតែជួយក្មេងឲ្យរស់ប៉ុណ្ណឹងធ្វើអត់បើធ្វើមែនអានឹងឈ្មោះតលះមែនហើយអានឹងតែបើថារសារសង្ឃឹមថាជាតិក្រោយចេះគេអានឹងយកទៅទិញប៉ុនដែរវាវាទៅទិញផលដែរ ដោយសារអំពើដែលយើងធ្វើនោះវាអត់លះអញ្ចឹងបានយូរយូរចិត្តនឹងវាកណាញ់ទៅចិត្តខឹងទៅយាយនៅវត្តខ្លះខ្លឹងកណាញ់ទៅកណាញ់ទៅដាក់សុំទានតិចតួចមិនចេះឲ្យនោះវាជាប់អាពាកមួយឲ្យអ្នកមានសិលបានបនច្រើនហ្នឹងឃើញទេដល់អ្នកកំសត់ទូគាត់ក៏អត់ចេះឲ្យរឿងអីដោយសាររឿងគាត់មិនដែលឲ្យដើម្បីគេផងឲ្យដើម្បីតែខ្លួនឯងនោះឃើញទេនៅក្នុងអំណាចតណ្ហាឥឡូវស្មើលើឧទាហរណ៍រឿងអឺម៉ូតូនឹងដដែល ហើយឲ្យទៀនរបៀបហ្នឹងវាអត់រួចផុតទុកទេឲ្យទៀនហើយរកផល ច្រើនឲ្យទៀនហើយរកផលច្រើនធ្វើមិនក៏មិនរួចផុតទុកដែរសិតតែទៀនកពូនសេចក្តីទុកទាំងអស់តណ្ហាចិត្តតណ្ហាតចូលតណ្ហានាំឲ្យកើតទុកហើយហើយទៀនដែលល្អបំផុតដល់ទៀនវាលែងចង់បាន ផលអានឹងហៅថាចាគៈទៀនលះតកិលេសលះអាជាប់ជំពាក់នៅ ក្នុងរបស់នឹងផងលះអាផលចង់បានពីវានឹងទៀតបានហៅថាចាគៈ គ្រូគេបញ្យល់ឥឡូវគេយល់ត្រឹមតែអាចារ្យគេលះពីជាប់ជាពាក់នេះទេ តែគេអត់បញ្យល់អាចង់បាន ផលអានិសងហ្នឹងវាជាលោភៈដែរអត់ព្រមបញ្យល់អាហ្នឹងទេជាប់ជាមួយនឹងកណាញ់ហ្នឹងក៏មិនឈ្មោះតាចាគៈឲ្យហើយប្រាថ្នាផលឋានសួគ៌ឋានពៀនឋានណានៃហ្នឹងដើម្បីបានមកវិញហ្នឹងក៏វាមិនមែនជាការគៈដែរมันអាចធ្វើឲ្យចិត្តបរិសុទ្ធបានទេឲ្យដែលជាលក្ខណៈចាគៈ ទល់តែឲ្យមិននៅ ក្នុងក្របខ័ណ្ឌនៃកិលេសមិនជាប់នឹងអាកំណាញ់នឹងផងមិនជាប់នឹងអផលត្រូវបាននឹងទៀតអាហ្នឹងមិនចាកៈទៅកើតទៅជាសមាធិបាន ទៅជាចាគានុសតិបានហើយចិត្តមនុស្សបែបហ្នឹងកាន់តែល្អទៅល្អទៅមិនយូរទៅឆ្នាំទៅឆ្នាំទៅហ្នឹងមែនទេហ្នឹងហើយឥឡូវអាឧទាហរណ៍រឿងម៉ូតូហ្នឹងហើយនឹងប៉ុនដែលបរិស័ទយើងដល់ច្រើនដដើមគ្នាធ្វើប៉ុនរាល់ថ្ងៃហ្នឹងឥឡូវរឿងម៉ូតូនឹងដដែល ថាបើបើតម្លៃត្រូវទិញវា3000ប៉ុន្តែយើងទិញតែ1000អស់តែ1000ឲ្យគេលងញាប់អាលុយហ្នឹងគាត់ខ្លាច់ទិញវាមិនតាន់គេនោះឲ្យលងញាប់ខ្លាច់ទិញវាមិនតាន់គេអានេះដូចថ្មឧទាហរណ៍អ្នកខ្លះធ្វើពហិចង់ធ្វើតែតបូលចង់ធ្វើតែតនេះចង់ធ្វើតែតនោះចឹងខ្លាចធ្វើវាមិនតាន់គេ ចង់ធ្វើតែព្រះអង្គចង់ធ្វើតែអីចឹងណាចង់ធ្វើមិនតាន់គេខ្លាចវាមិនតាន់គេកន្លែងហ្នឹងលឺតែកន្លែងហ្នឹងបនច្រើន ធ្វើនឹងចង់បានចង់ឲ្យគេឃើញបើមិនចង់បានបនជាតិក្រោយក៏ចង់បានឲ្យគេឃើញ អាឈ្មោះនឹងចង់បានតនេះចង់បានតនេះសិតតែធ្វើចង់បានរហូតឃើញទេបើមិនបានតនឹងអត់ធ្វើលបងអីចូលទៅមុខបានដាក់ឈ្មោះមុខអាខាងក្រោយអត់ចូលទេឃើញទេវាមានរឿងលះណារឿងជាប់ណាចឹងមកលបងតាមវត្តពុំហើយសោះនិយាយនិយាយវត្តមនីរតក៏អញ្ចឹងធ្វើតែមុខក្រោយមានណាចូលអត់ណាប៉ុន្តែមិនថាញាតិញោមដើមមុខហ្នឹង សត្វចិត្តអាក្រក់មែនទេគាត់គ្រាន់តែចូលមុនគេដើម្បីឲ្យគេចូលតាមអញ្ចឹងទៅយើងដាក់មុខទៅជួនកែលនោះមិនវាអាក្រក់អីទាំងអស់ទេអើប៉ុន្តែលើករឿងម៉ូតូនឹងមកវិញអាត្មាបែកបន្តិចចុះដើម្បីពយល់ឲ្យកាន់តែច្បាស់រឿងហ្នឹងនៅពេលដែលយើងយកអាស្អីកុងត្រាចុះហត្ថលេខាទិញនឹងយកទៅបើក ស្រាប់តែម្ចាស់ឃ្លៀមគេថាគេអត់ដឹងអីផងមិនដឹងណាអ្នកចញ៉េផងមិនដឹងណាអ្នកផ្លែងបន្លំផងអែ1000ហ្នឹងវាអស់បាត់ហើយឬក៏កក់500អីបាត់ហើយឬក៏ហ្នឹងអាដូចកក់500សិនអីចឹងបានម៉ូតូបានគេឲ្យទាំងអស់អីចឹងឧទាហរណ៍ប៉ុន្តែកក់ហ្នឹងការកក់គិតថាបានមិនស្ដាយទេប៉ុន្តែដល់ទៅវាអត់បាន មានអ្នកផ្សេងយកមកបន្លំថាវាអញ្ចេះវាអញ្ចោះសួរថាស្ដាយអត់អីណាប្រាក់ក៏បងថងក៏ដាច់ឃើញស្ដាយស្ដាយ ទានរាល់ថ្ងៃដែលយើងធ្វើស្ថិតតែក្នុងលក្ខណៈនឹងទាំងអស់ជួយគេមិនជួយដោយស្មោះតែតែគេមិនដឹងគុណខឹងជេរគេអរមលគុណគេណាវានៅក្នុងហ្នឹងមានស្រឡះណាជេរឲ្យក៏ជួយឲ្យកើតកលែហ្នឹងតែគេមិនដឹងគេមិនមកថ្លែងអំណរគុណសើកពើងវែងបឹងសិតអត់រួចខ្លួនដែរគ្មានស្រឡះទេ ជួយដល់ពិតប្រកបគឺជួយមិនចង់បានផលគេអរគុណរឿងរបស់គេមកអរគុណឲ្យទៅវត្ថុបំណងចង់ទៅគេបានសុខប៉ុណ្្នឹងឯងអាហ្នឹងមិនរួចខ្លួនបើថាមិនរួចទេសត្វទៅនៅក្នុងទុកអត់ទាំងអស់ហ្នឹងនឹងរឿងហ្នឹងចង់បញ្យល់ហើយបញ្យល់ទីឲ្យញាតញោមយើងយល់ថាយើងធ្វើទៀនរាល់ថ្ងៃមិនក៏យូរយូរទៅជាកាយទៅកាយទៅអញ្ចឹងហើយយូរយូរអាចិតអនុគ្រោះយើងតិចទៅតិចទៅអញ្ចឹងកសាងអស់រាប់ពាន់រាប់ម៉ឺនដុល្លារហើយ មិនក៏ចិត្តនឹងនៅតែមិនមានការអនុគ្រោះចុងអានឹងយើងសិក្សាពិនិត្យមើលឡើងវិញហ្មងទៀតមើលទាំងអស់គ្នាណាអ្នកញាតិញោមអ្នក ធ្វើបុណ្យទាំងឡាយអាសរសើរថាលះបងប៉ុន្តែខៃឡូលះហ្នឹងដើម្បីទិញអីមួយណាដូចអ្នកយកចង្ហាន់មកប្រគេននេះអ្នកខ្លះខឹងចូលបុណ្យណាអាត្មាអត់អោយពោអីច្រើនខឹងលោកនេះចូលមកកណោមឬអោយពោអើថាចឹងដដែលយកទៅវិញស្លាស់ទៅ វាមិនឃើញថាឲ្យមែនតេនផងឲ្យនៅចង់បានអីវាអាត្មាតដែរប្រាប់ថាអាត្មាគ្មានអីឲ្យទេប្រាប់ថាគ្មានអីឲ្យទេបើអាត្មាមកទឹកឲ្យបានអាត្មាទៅជប់លុយជួយគេពេញណាពេញណីអស់ហើយហើយអាត្មាដឹងថានឹងវាជាសជីវធម៌តែអាត្មាវាមិនចង់ធ្វើឲ្យដូចគេតែដូចគេនឹងទៅទៅស្គរនឹងទៀតគ្មាន បានពេលគិតទេ តែអាត្មាមិនចង់ឲ្យអីច្រើនហ្នឹងវាមានពេលខ្លះសម្រាប់ញាតិញោមគិតថាម៉េចបានលោកហ្នឹងមិនព្រមឲ្យសោះឯងឲ្យច្រើនដែរនោះពួរបន្តិចក៏ខ្ជិលឲ្យដែរនោះតែមិនឲ្យហ្នឹងចង់ឲ្យញាតិញោមយកទៅគិតឲ្យខឹងខឹងសិនបើយកទៅគិតអាត្មាឲ្យដែរបានពេលណាគិតបើអាត្មាដូចតែគេដែរនោះមានទៅទាំងអស់គ្នាហើយមានពេលណាគិត